ទិដ្ឋធម្មវិកតប្រយោជន៍ហ្នឹងគឺត្រូវប្រឹងឲ្យណាស់ក្នុងការចិញ្ចឹមជីវិតហ្នឹងគ្រាន់តែយើងវាចាកនៅមុខរបរដែលប៉ះពាល់ផលប្រយោជន៍អ្នកដទៃទី1គឺឧទ្ធានសម្បត្តិឲ្យប្រឹងអត់មានឲ្យខ្ជិលទេមនុស្សភាកច្រើនច្រើនតែច្រឡំថាតការស្ដាប់ធัวរៀនធัวទៅលែងចង់រស់ស៊ីទៅអត់ទេធัวនឹងបរៀនឲ្យមនុស្សប្រឹងបើមិនប្រឹងដល់កំនៅជាកុហក នៅជាកុហកត្រូវតែប្រឹងរស់ស៊ីនឹងដល់នៅ លោកប្រឹងរៀនប្រឹងប្រតិបត្តិប្រឹងដូចគ្នាក៏នៅប្រឹងខុសគ្នា នៅកុហកត្រូវតែប្រឹងរស់លុយរកៈប្រឹងដាំដោះប្រឹងប្រកបអាជីវកម្មអត់ប្រឹងអត់ល្អពួកករាវាមកពីខរៈនិងអាវាសៈហ្នឹងគឺអ្នកនៅគ្រប់គ្រងផ្ទះក៏ត្រូវមានផ្ទះក៏អត់ផ្ទះចាញ់សានទៀតហ្នឹងហើយអញ្ចឹងត្រូវមានផ្ទះមិនត្រូវប្រឹង បើមិនប្រឹងមិនរកផ្ទះបាននៅហ្នឹងត្រូវតែប្រឹងដោយ មិនអាងលេះតិចពេកក្តៅពេកអីហ្នឹងឯងអត់ទេទី2អរកសម្បទាត្រូវថែរក្សាទ្រព្យសម្បត្តិហ្នឹងដោយល្អហ្នឹងហើយដូចលុយដូចកាក់អីយើងចេះទុកចេះដាក់ដាក់ធនាគារឬក៏អឺទុកតាណាដែលវាល្អមានលបងមានអី ដីស្រែដីអីទិញគេទិញអីត្រូវដាក់បកគោដាក់អីចំណាំត្រូវធ្វើច្បាប់ធ្វើអីត្រឹមត្រូវបើមិនចឹងប្រយ័ត្នតែគេយកបាត់ទៅចឹងថែរក្សាវាមានវិធីសាស្ត្រច្រើនក្នុងការថែរក្សាមិនឲ្យខ្ជះខ្ជាយទេ ធ្វើបើថាជីវិតហ្នឹងវារស់នៅហើយថ្ងៃក្រោយងាប់មែនប៉ុន្តែពេលនៅត្រូវតែប្រឹងដូចយើងជិះក្បូនចឹង យើងឆ្លងពីត្រើយអាយទៅត្រើយនាយធ្វើបើតែចង់ចុងក្រោយយើងអត់នៅលើក្បួនហ្នឹងទេប៉ុន្តែដរាបណា យើងនៅតែត្រូវការក្បួនត្រូវតែថែវាហ្នឹងអត់មានប្រឡែងក្បួនតាំងពីមិនតាន់ដល់ត្រើយទេអ្នកខ្លះស្ដាប់ធូរជាច្រឡំអញ្ចឹងស្ដាប់ធូរប៉ុណ្ណេះឡើងចង់បានអីហាកុំតាន់និយាយអញ្ចឹងចង់បានអីមិនពោះនៅក្លៀនអត់ក្តៅមកនៅពិបាកអត់ត្រជាក់មកនៅពិបាកអត់ឈឺនៅពិបាកអត់បើនៅពិបាកទេកុំតាន់ឲ្យច្រឡំមាត់ ហ្នឹងហើយអ្នកទេសនាខ្លះហ្នឹងក៏គាត់ចិត្តច្រឡំមាត់ចឹងអូយគង់តងាប់ទេកុំចង់បានពេកក្នុងការអ្នកទេសនាហ្នឹងចង់បាន ជាងគេផងដឹង ធ្វើបុណ្យប្រមូលទៅពីគេហ្នឹងចង់ថាទេប៉ុន្តែមិនយល់អត់យល់ត្រូវតែប្រឹងបើមិនប្រឹងអ្នកមិនអាចរស់នៅ ក្នុងធម៌បានទេជាកុហកហ្នឹងត្រូវតែប្រឹងណាស់ស្ទឹងតែប្រឹងដប់បុលហ្នឹង មិនយល់ធัวប្រឹងល្មមតែយល់ធัวរឹតតែប្រឹងឡាអាហ្នឹងបានយល់ធัวមែនតើតាមមេគាពុទ្ធប៉ុន្តែមនុស្សជាច្រឡំយល់ធัวប៉ុណ្ណេះខ្ញុំឈប់ចង់បានអីទៅទៅវត្តដល់ទៅទៅវត្តមិនអត់មានចំណូលយូរយូរយូរយូរឡឹងឃើញលុយវត្តនឹងបដោយឆ្លោះគ្នា ពេញវត្តឃើញស៊ីដើរអត់ត្រូវដើរអត់ត្រូវអទី3សម្រាប់ជីវិតាចំណាយទៅវិញនោះពាក់ព័ន្ធនឹងចំណាយទៅវិញហ្នឹង ហ្នឹងហើយមិនលេងលបែងអបាយយមុខផ្សេងផ្សេងមិនហឺហាហួសចំណូលអីសពគ្រប់ហ្នឹងពុទ្ធបរិញ្ញាហ្នឹងហ្នឹងហើយហើយនឹងទី4ដើម្បីរស់នៅបានល្អក្នុងសង្គមហ្នឹងពាក់ព័ន្ធនឹងការសេពគប់មនុស្សសេពគប់មនុស្សត្រូវយើងនឹងត្រូវសេពគប់មនុស្សផឹកយើងផឹកសេពមនុស្សគប់មនុស្សជក់យើងជក់សេពគប់ចោលយូរគង់តែចោល ព្រោះវាឆ្លងឥទ្ធិពលអញ្ចឹងការសែបគប់នឹងសំខាន់កុំគិតថាមិនអីឥទ្ធិពលនៃមនុស្សដែលយើងសែបគប់នឹងជះឥទ្ធិពលមករយយើងសែបគប់អ្នកយល់ធម៌អាសែបគប់អ្នកមានសមាទិដ្ឋិយើងគង់តែមានសមាទិដ្ឋិសែបគប់អ្នកទៅជឿមង្គលភ្ញាក់ផ្អើលយូយូយូយូគង់តែបន់គេដែរនឹងអញ្ចឹងអញ្ចឹងនឹងហៅថាប្រយោជន៍បច្ចុប្បន្នគ្រាន់តែជាគោលធំធំឯងយើងរៀបចំខ្លួនឯងទៀតប៉ុន្តែ ឥឡូវយើងប្រឹងប្រែងរកទ្រព្យសម្បត្តិបានមកហើយអឺយើងក៏ថែរក្សាគង់វងដែរចំណាយចំណូលឯហ្នឹងក៏យើង ចេះរៀបចំដែរយើងក៏មានមនុស្សរាប់អានក្នុងសង្គមដែរក៏ប៉ុន្តែជីវិតយើងវាមិនមែនសុខធំប៉ុណ្ណឹងកាលណាมันមាន សមាទិដ្ឋិมันមានសេចក្តីយល់ត្រូវទេ យើងនឹងរស់នៅដោយការភ័យខ្លាចបន្តិចទៅខ្លាចដី នេះបើហុងស៊ុយនេះទៅនឹងឃើញភ័យហ្នឹង នឹងមកពីអីអត់មានបញ្ញាហើយអត់មានបញ្ញានឹងព្រោះមិនមានមានអីថាមិនមានសទ្ធា ពិតប្រកបនេះខាងដើមអញ្ចឹងត្រូវមានសទ្ធានឹងដាក់មាននេះចុះស្ដាប់ឬក៏សិក្សានៅធម៌របស់អ្នកប្រាជ្ញអ្នក ប្រាជ្ញនោះគឺព្រះសម្មាសម្ពុទ្ធកុំទៅរៀនធัวខ្មោចធัวព្រាយធัวគ្រូណានោះដល់រៀនធัวអ្នកប្រាជ្ញទៅខ្លាយជាកូនអ្នកប្រាជ្ញហើយទៅទៅគោរពខ្មោចខ្លាយកូនខ្មោចហើយឆ្ងល់ កាលណារៀនត្រូវ មានសទ្ធាត្រូវបាន ជាបុគ្គលប្រព្រឹត្តល្អរស់នៅជាមួយសេចក្តីសុខក្នុងសេចក្តីល្អហៅថាមានសិលណាដែលមានគុណធម៌មានសិលធម៌ល្អទៅមនុស្សមិនរស់នៅ ក្នុងភាពអាត្មានិយមនេះចេះចែកម្លែកហៅថាចាកៈហើយហេតុទាំងអស់ហ្នឹងបានមកពីពីណាថាបានមកពីបញ្ញាហើយបញ្ញាបាន ពីណា បានមកពីការសាបគប់ត្រូវអដែល ស្ដាប់ត្រូវរៀនត្រូវដដាលនឹងឯងហ្នឹងហើយព្រោះបញ្ហាសពគ្រប់ទាំងអស់មានលុយមានកាក់ក៏ដោយបើយើងអត់មានបញ្ញាដោះស្រាយទេវានៅតែកើតទុកចឹងចឹងដើម្បីរស់ជាសុខបច្ចុប្បន្នអា4ខាងដើមហ្នឹងគឺជា តម្រូវការផ្លូវកាយណាតម្រូវការផ្លូវកាយយើងអត់លុយមិនបានទេយើងអត់យានមិនបានទេអត់ផ្ទះមិនបានទេអាហ្នឹងត្រូវថាឲ្យដឹងថាសំខាន់ណាកុំថាអីយល់ធូរឲ្យទៅគិតអីទៀតអាហ្នឹងតិចងាប់ចោល មិនយល់ទេមិនយល់បំណងព្រះអង្គទេហ្នឹងប្រយោជន៍ហៅថាលោកនេះប្រយោជន៍ដើម្បីរស់នេះគឺតម្រូវការផ្លូវកាយហៅថាសម្បរាយកតប្រយោជន៍នេះតម្រូវការផ្លូវចិត្តផ្លូវចិត្តរបស់យើងត្រូវមានសទ្ធាមានសិលកាលណាយើងមានសិលយើងប្រព្រឹត្តល្អទៅវាអត់ក្តៅក្រហាយតែយើងធ្វើទុច្ចរិតទៅ មានមានមានមានតែមានទោសគេចាប់តន្តិចអស់លីងឃើញទេ ចឹងវាត្រូវទៀងទាត់នឹងអំពើរបស់យើងនឹងរស់នៅជាសុខដោយមិនក្តៅក្រហាយដោយមានចាគៈហើយនឹងមានបញ្ញាចេះដោះស្រាយបញ្ហាផ្សេងៗដែលវាកើតឡើងជាយថាហេតុអានឹងសុខផ្លូវកាយផ្លូវចិត្តនឹងពាក់ព័ន្ធនឹងប្រយោជន៍ទី1ប្រយោជន៍ទី2នឹងប៉ុន្តែវានៅតែក្នុងអំណាចនៃការកើតចាស់ឈឺស្លាប់ទល់ទៅក្នុង សង្សារវដ្តអញ្ចឹងបើយើងមិនចង់ទល់ចឹងទៀតទេប្រព្រឹត្តទៅដើម្បីព្រះនិព្វាននោះចំណុច មួយយ៉ាងចុងក្រោយហៅថាបរមត្ថប្រយោជន៍ដោយចម្រើនវិបស្សនាបញ្ញាដើម្បីឃើញច្បាស់នៅសច្ចធម៌នឹងតាមលំដាប់អញ្ចឹងប៉ុន្តែកុំចោលប្រយោជន៍ទី1ឲ្យសោះហ្នឹងហើយអញ្ចឹងបានអាត្មាចង់ឲ្យក្រមយុវជនអីអីយល់ដឹងពធនហ្នឹងឲ្យឲ្យយកធនហ្នឹងទៅដាក់ក្នុងជីវិតធម្មតាក្នុងជីវិតហ្នឹងដោយកាលព្រះអង្គយកសតិប្បដ្ឋានសូត្រទៅសំដែងនៅ នៅដែនកករកអញ្ចឹង ទាំងក្មេងទាំងចាស់ក្មេងក្មេងកន្លោះកមុំអីគេយកធួនឹងយកទៅពិចារណាគេនៅតែរៀបការយកប្តីយកប្រពន្ធរស់ស៊ីធម្មតាអញ្ចឹងគ្មានពីណាចាំមកបាច់ស្លៀកសពាក់សស្អីទេធួនឹងគ្មានពួរគ្មានអីទេយើងឲ្យតែធួតិចទៅតរៀបអញ្ចេះបត់ជើងអញ្ចេះបត់ជើងចុះដល់អញ្ចឹងទៅវាឆ្ងាយឆ្ងាយពីធួនឹងធួនឹងត្រូវកប់ចោលទាំងលោកទាំងវសក់នឹងអត់យកមករៀនអឺឈ្មោះសាវុតសៅសួរថាអឺ សូមឲ្យអាត្មានឹងជួយពន្យល់សតបដ្ឋាន4ខ្ញុំមិនណាមិនយល់ពិចារណាកាយក្នុងកាយវេទនាក្នុងវេទនាចិត្តក្នុងចិត្តអីជាដើមហ្នឹងអញ្ចឹងត្រូវប្រាប់កន្លែងបើកមើលខ្លះពន្យល់ផ្លេតអញ្ចឹងវាអត់អស់ដូចកាយវាចែកជាច្រើននៅបីដកលេខ17មើលសិនអាត្មាសនុំពោឲ្យទៅមើលសិនហើយនៅក្នុង website អាត្មាក៏មានដែរ www.sansagia.org ឬក៏ website 5000ឆ្នាំមើល3ដកហ្នឹងលេខ17 3ដកលេខ17ហើយមើលចំណងជើងដាក់សតបដ្ឋានសោតសតបដ្ឋានសោតសតស្រអិហើយបជើងបដជើងថស្រអាណូហើយសោតសតបដ្ឋានសោតនៅកន្លែងហ្នឹងវាពាក្យរបស់ព្រះអង្គហ្មងណាជាពាក្យរបស់ព្រះអង្គហ្មងព្រះអនន្តលោកវិសាចនាមកទាំងស្រុងពាក្យរបស់ពុទ្ធទាំងស្រុងអានិយាយបាត់ខ្លះលើខ្លះ ចឹងសូមឲ្យអ្នកទាំងឡាយនឹងមានភ័ព្វសំណាងបានអាន ពាក្យរបស់ព្រះសម្មាសម្ពុទ្ធតែម្ដងអំពីសតបដ្ឋាន4នឹងកុំជឿលោកគ្រូណាតែអាត្មានិយាយនឹងតិចសង្ស័យថាអាត្មាអ្នកនិយាយទៀតនឹងទៅមើលអានឹងហ្មងតែមិនដឹងថាអូពាក្យព្រះអង្គផ្ដើមមកមិនមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះនៅក្នុងព្រៃក្តីនៅក្នុងផ្ទះស្នាត់ក្តីពិចារណាឃើញអីណាចេះចេះចេះចេះពាក្យព្រះអង្គអានទៅបងអោនចិត្តហើយចាំមិនយល់ ចាំមកសួរហ្មងទៀតឥឡូវចំណុចទី1នេះអាត្មាគ្រាន់តែឲ្យឲ្យកន្លែងទៅមើលបើកព្រៃទៀតណាអត់ឲ្យតែសាច់ទេបង្ហាញព្រៃថានៅតាណាហើយជាពាក្យទាំងដុំនៅនឹងហ្មងទាំងអស់ So glad you are enjoying this. Share this live video with friends so they can watch too អូនេះក្រុមហ៊ុននេះតារាអៀកនៅថ្វាយគុំឲ្យសពគ្រប់ទៅកណាមិនយល់ពីពាក្យតធัวនិងព្រះធัวតើមានអត្តន័យយ៉ាងម៉េចនិង តើភាសាបាលី ជាភាសាដើមរបស់មនុស្សសម័យព្រះពុទ្ធមែនទេ តើធ្វើយ៉ាងណាទើបដឹងថា ពាក្យណាមួយជាភាសាបាលីនិងជាព្រះធរអឺព្រះធរហ្នឹងយើងអ្នកហៅទេពាក្យដើមហៅថាធម្មៈប្រែមកថាធរតែប៉ុណ្្នឹងបានហើយតែប៉ុណ្្នឹងឯងព្រះធរហ្នឹងយើងអ្នកហៅទេដូចព្រះច័ន្ទអីចឹងក្នុងពាក្យដើមអត់មាន ព្រះទេ មានតែច័ន្ទតោដូចពុទ្ធៈចឹងអត់មាន ព្រះពុទ្ធៈឯងពាក្យដើមណា ពាក្យដើមពុទ្ធោពុទ្ធៈពុទ្ធោធម្មៈធម្មោសង្ឃៈសង្ឃោតាប៉ុណ្ណឹងហើយពាក្យព្រះនេះពាក្យស្អីពាក្យខ្មែរយើង ដែលคล้ายមកពីដើមហៅថាវរៈវរៈនឹងបាលីទេហើយព្រះព្រះនឹងសំស្ក្រឹតដល់យើង លើកតម្កើងនិយាយក្នុងន័យលើកតម្កើងបានដាក់ព្រះព្រះនឹងដូចព្រះធរណីព្រះពាយព្រះ សូរិយាព្រះភិរុនភ្លៀងអីណាយើងដាក់ព្រះរហូតព្រះអិនអឺព្រះអីទៀតព្រះព្រំព្រះរាជាព្រះរាជបុត្រព្រះនាង នាងដូចគ្នាណាឧទាហរណ៍ដូចកូនស្ដេចគេហៅព្រះនាងហើយដកព្រះចេញនៅសល់អីនាង មិនបើគេដាក់ព្រះអើវាផ្សើជាងរាជធម្មតា ប៉ុន្តែដកតែតួនាទីចេញនៅនាងដែរហ្នឹងឃើញទេពាក្យព្រះហ្នឹងយើងតម្កើងទេអ្នកណាមកនិយាយរឿងវែកញែកធัวផ្សេង ព្រះធัวផ្សេងអាហ្នឹងយកគំនិត ចិត្តខ្លួនឯងយកទៅនិយាយអាត្មាហ្នឹងក៏ធ្លាប់និយាយដែរដោយសារនៅក្នុងធัวចេះធัวដែលគួរគោរពហត្ថធម្មរតនៈអីចឹងណាហ្នឹងធម្មរតនៈ ចឹងបើនិយាយពីធម្មរតនៈវាមាន10ធម្មរតនៈនឹងអីដែលយើងនិយាយថាព្រះធัวព្រះធัวនោះធម្មរតនៈពុទ្ធរតនំធម្មរតនំសង្ឃរតនំហ្នឹងពាក្យបល័យថាចឹងណាកែវគឺពុទ្ធកែវគឺពធកែវគឺប្រសង្ឃធម្មរតនៈហ្នឹងគឺបានពធ10មានទី1ព្រះបរិយត្តិធម៌ព្រះបរិយត្តិធម៌គឺ ធម៌ដែលពពុទ្ធពង្រៀនទាំងអស់ហ្នឹងមេរៀនដែលព្រះអង្គសម្ដែងពយល់មកទាំងអស់ហ្នឹងហៅថាព្រះបរិយត្តិធម៌ជាធម្មរតនៈមួយហើយ9ទៀតនោះមគ្គ4ផល4ដល់ពៀន1ហ្នឹងហ្នឹងมันសំដៅដល់មេរៀនទេសំដៅដល់សភាវៈដែលវាកើតឡើងក្នុងការកម្ចាត់កិលេសនោះប៉ុណ្ណឹងចាត់ជាធម្មរតនៈដែរដែលយើងនិយមហៅថាព្រះធម៌អាហ្នឹងយើងគ្រាន់តែចែកចឹងទៅណា ចាយចឹងទៅប៉ុន្តែថានៅក្នុងបល័យនៅតែហៅថាធម្មៈដដែលហ្នឹងធម្មោឱសថោធัวជាឱសថឬក៏ព្រះធัวជាឱសថអញ្ចឹងគណដាក់ដល់ព្រះហ្នឹងអញ្ចឹងយើងហៅធัวទៅទេក៏បានហៅព្រះធัวទៅក៏បានប៉ុន្តែអឺបើបើនិយាយជាធัวជារតនៈអានឹងមាន10ហ្នឹង តែបើនិយាយថាសិក្សាធម៌សិក្សាធម៌ឬក៏ត្រាស់ដឹងនៅសច្ចធម៌អានឹងគឺទៅដល់ធម្មជាតិដែលមានពិត គឺទៅដល់ទុក្ខសច្ចៈសមុទយសច្ចៈមគ្គសច្ចៈនិងនិរោធសច្ចៈអានឹងមិនមែនត្រាស់ដឹងបរិយត្តិធម៌ទេគឺត្រាស់ដឹងសច្ចធម៌តែម្ដងអញ្ចឹងវែកឲ្យវាដាច់ឋានាសម្ដៅអីណាសម្ដៅអីទល់តែគណៈនិយាយនឹងយើងសម្ដៅអីគេ អញ្ចឹងបើពាក្យថាធម្មតទេធម្មណាធัวធัวបើនិយាយធัวមួយម៉ាត់ដែលមកពីពាក្យថាធម្មៈហ្នឹងគឺ everything everything គឺជាធัวគ្រប់យ៉ាងជាធัวជាធម្មៈជាធម្មជាតិហ្នឹងហើយទោះបីមានព្រះពុទ្ធត្រាស់មិនមានត្រាស់ធัวហ្នឹងមានធម្មតាប៉ុន្តែ ធម្មរតនៈប្រកាសឡើងតែពេលដែលពុទ្ធត្រាស់ឯងព្រោះវាពាក់ព័ន្ធនឹងការបង្រៀនណាពាក់ព័ន្ធនឹងព្រះបរិយត្តិធម៌ជាមេរៀនហើយនឹងមគ្គផលនិព្វាន វាប្រកាសឡើងនៅពេលដែលពុទ្ធត្រាស់ហេតុធម្មរតនៈហ្នឹងហើយដូចក្នុងកតិកមេតិកាទុកមេតិកាហ្នឹង everything is dharma គឺកកសាលាធម្មា អត់មានប្រើពាក្យថាកុសលាព្រះធម្មេអីអត់ទេពាក្យដើមតធម្មៈធម្មៈតទេអញ្ចឹងយើងអ្នកចែកទេបើសរុបនោះពាក្យធម្មៈតែមួយអត់មានព្រះអត់មានអត់ព្រះស្អីទេយើងអ្នកថាសម្រាយទេហើយអឺភាសាបាលីភាសាបាលីនិយាយរួមទៅ ជាភាសាអ្នកដែនមគ្គធៈកាលនោះ កាលមុនគេមិនហៅថាភាសាបាលីចឹងទេហៅថាមគ្គធៈភាសាភាសាអ្នកដែលមគ្គធៈប៉ុន្តែបាលិបាលិហ្នឹងគឺជាឈ្មោះនៃ បត្រៃបិដកហ្នឹងឯងហើយរៀនបាលិវាន័យថារៀនបត្រៃបិដកប៉ុន្តែដោយសារបត្រៃបិដកហ្នឹងវាត្រូវរៀនភាសាមគ្គធៈហ្នឹងវាពិបាកពេកគេថា រៀនបាលិដោយប្រើភាសាមគធៈយូរយូរវាកាត់ទៅរៀនបាលិហ្នឹងវានៅរៀនបាលីបាលីនោះคล้ายជាភាសាមួយដែលយើងហៅថារៀនបាលីតាមពិតបាលីមិនមែនភាសាទេបាលី គឺវត្រៃវិដកប៉ុន្តែដោយសារកាលនោះគេនិយាយភាសាអ្នកដែនមគធៈហ្នឹងដើម្បីរៀនវត្រៃវិដកគឺ បាលិបាលីហ្នឹងអានប្រវត្តិវាអញ្ចឹងប៉ុន្តែនិយាយកាត់មកវាលែងថារៀន រៀនបាលិជាពុទ្ធវចនៈវាទៅ ជាបាលីភាសាទៅអាហ្នឹងវាคลายនឹងคลายអញ្ចឹងហើយ C សវឿនសួរថាតើការសិក្សាអំពីចិត្តគួរសិក្សាពីអ្វីមុនសិក្សាពីចិត្តនឹងឯង មេរៀនចិត្តហ្នឹងគឺរៀនពីចិត្តនិងតម្ងនិយមន័យរបស់ចិត្តហើយនឹងប្រភេទចិត្តមួយមួយ ដែលវាកើតឡើងយ៉ាងណាហើយធ្វើកិច្ចយ៉ាងម៉េចការរលត់យ៉ាងណាហើយមេរៀនចិត្តនឹងមានហើយចង់រៀនផ្ដើមដោយចូលទៅក្នុង channel YouTube ស្មាឈ្មោះសានសុជា official អឺចុចនៅក្នុង playlist កន្លែងដាក់ថាមេរៀនអភិធម្មថ្មីចិត្តពីចិត្តបរមត្ត ឬក៏នៅក្នុង website គេហទំព័រក៏មានដែរឈ្មោះអាត្មាហ្នឹង www.sansuchia.org ហើយចុចមើលកន្លែងមេរៀនទៅឃើញហើយបាទសាធុសូមឲ្យបានរៀនផងណាកុំស៊ូហើយអត់រៀន សង្ឃឹមថានឹងយ៉ាងហោចក៏ទៅឆែកឲ្យមើលឃើញថាវាជាស្អីស្ដាប់បាន2 3 clip ទៅបើមិនកើតទេចាំឈប់ភ្លក់បានដឹងសាមណេរត្រីណារតសួរថាហេតុអ្វីបានជាលោភមូលចិត្តដួង ទី3ប្រាស្យៈទិដ្ឋិហើយឈ្មោះថាលោភមូលចិត្តដែរលោកគ្រូអឺ វានៅតែជាលោភមូលចិត្តចឹងទេព្រោះវានៅជាពាក់វានៅជាពាក់វានៅត្រូវការវានៅតែជាពាក់វាក្រណកណៈហ្នឹងវាអត់មានមិឆាទិដ្ឋិយល់ថាមានអញនៅ ក្នុងនឹងឬក៏អឺយល់ថាបាបគ្មានបុណ្យគ្មានអីវាមិនមានអាតួទិដ្ឋិយល់អញ្ចឹងប៉ុន្តែចិត្តហ្នឹងនៅត្រេកអរជាមួយនឹងអារម្មណ៍ដែលដែលដែលប៉ះនឹងឧទាហរណ៍ថាអឺ យើងនៅក្នុងបន្ទប់ហ្នឹងស្អុះស្អាប់អីចឹងទៅហើយស្រាប់តែយើងចេញទៅក្រៅទៅប៉ះខ្យល់មកលហើយស្រួល មានអារម្មណ៍ថាស្រួលឃើញទេស្រួលមកខ្ញាក់ចឹងទៅអាតួស្រួលហ្នឹងស្អីគេអាជាប់មិនស្រួលស្អីគេលោភៈប៉ិនសួរមានមិឆាទិដ្ឋិស្អីទេគណៈហ្នឹងអត់មាន តែជាតួលោភៈឃើញទេគណៈណាក៏មានចិត្តដែរ មើលឃើញប្រច័នទៅក៏ស្រស់ស្អាតចឹងទៅក៏គ្មានទៅហួងហែងតែប្រច័នរបស់អញអីទេវាគិតថាដូចជាស្រឡះមុខស្រឡះមាត់ក៏សบายចិត្តទៅទៅមើលទឹកសមុទ្រហ្នឹងគឺសមុទ្ររលកហ្នឹងក៏សบายទៅអត់បានហួងហែងទៅសមុទ្ររបស់អញតួអញនឹងជាតួទិដ្ឋិក្នុងហ្នឹងអត់មានទេវានឹងដូចសบายចិត្តហ្នឹងបត់ជើងយូរទៅនៅលាទៅខ្ញាក់ស្រួលដូចស្រួលស្រួលវាអត់មានទិដ្ឋិអីនៅក្នុងហ្នឹងទេប៉ុន្តែអាតួសោយអារម្មណ៍ដែលថា ស្រួលសនុកហ្នឹងហើយក៏ជាប់នៅហ្នឹងលោភៈព្រោះគណៈហ្នឹងតណ្ហានៅមាននៅហ្នឹងបាត់ទៅលោភៈមួយប៉ុន្តែ នៅ អហេរិកៈអនតបៈឯនៅហ្នឹងតួចិត្តសឹកអាក្រក់អាក្រក់នៅហ្នឹងមកកកហ្នឹងហើយយល់ពីដំណើរចិត្តហ្នឹងហើយព្រះអង្គកាន់តែច្បាស់នៅក្នុងលោកនេះអត់មានច្បាស់ជាង ច្បាស់ពីខ្លួនឯងហ្នឹងឯង អឺកំចាយមាស្រុកខ្ញុំអ្នក មានគុណឲ្យកំណើតគឺច័ន្ទច័ន្ទអីច័ន្ទធូឈ្មោះសួរថាអ្នករសាសិល អាចផឹកទឹកក្រឡុកដែលកិនពីផ្លែឈើបានទេ បាននៅក្នុង កាល បើនិច្ចសិល ពេលណាក៏បាននិច្ចសិលសិល5តែបោសតសិលបើមិនច្រោះឲ្យស្អាតទេយើងអាច បរិភោគពីពីព្រឹកដល់ថ្ងៃត្រង់ ក៏ប៉ុន្តែបើចាប់ពីរសៀលទៅផ្លែឈើហ្នឹងកិនក៏កិនដែរប៉ុន្តែយើងមកត្រងឲ្យស្អាតហៅថាទឹកប៉ានហ្នឹងយើងត្រងយើងច្រោះឲ្យស្អាតកុំឲ្យមានកាកទៅ នៅតែហូបបាន វាលែងតែមហាផលដូចជាតឡាចឬក៏ស្អីទឹកអង្គឬក៏ស្អីប្រមាណទឹកដូងអីហ្នឹងហាមខុសពី8ហ្នឹងទៅជែកប៉ោមអឺសេរីស្អីស្អីបានអស់យើងកិនក៏កិនទៅប៉ុន្តែច្រោះច្រោះឲ្យស្អាតទៅហូបបានបាទ លោកក៏បានយើងក៏បានអ្នកបោសិតដូចគ្នាឡើយហ្នឹងអឺណារឿនសួរថាតើការអុជធូបទៀនចំពោះប្រភពប្រពុតតែយើងត្រូវបួងសួងនិងនិយាយអ្វីខ្លះដើម្បីឲ្យត្រឹមត្រូវអឺបើរឿងនិយាយអីមួយប្រពុតហ្នឹងវាដូចជាដឹងនិយាយអីបើព្រះអង្គអត់ឮផងហ្នឹងហើយ ហើយម្យ៉ាងទៀតអឺបួងសួងហ្នឹងក៏មិនដឹងចង់បានអីពាក្យបួងសួងថាចង់បានអីតែចង់បានអីខុសនឹងបដ ாய் រៀនចឹងបើថាបើមិនរៀនពីចិត្តទេអត់ដឹងអានឹងខុសហើយស្មាត្រូវបខំកូនទៀតឃើញទេចាស់ចាស់ទៅ កូនឯងដុតធូបទៅប្រាថ្នាទៅកូនណាមិនធ្វើខឹងទៀតថាកូនហ្នឹងវាមិនដឹងខ្យល់អីប៉ិនខ្លួនឯងកំពុងដឹកនាំកូនឲ្យខុស ដែលត្រូវបំផុតដែលត្រូវបំផុតនឹងថ្វាយអង្គមព្រះអង្គដោយមិនបាច់ចង់បានអីដោយមិនបាច់បួនសួងចិត្តថ្វាយអីបើមិនបួងសួងអីផងគេថ្វាយអង្គមអរគុណព្រះអង្គព្រះអង្គជាគ្រូព្រះអង្គជាសាស្តាព្រះអង្គលះបង់គ្រប់បែបយ៉ាងដើម្បីរកឃើញផ្លូវហ្នឹងទុកឲ្យយើងទាំងអស់គ្នាបានសិក្សាប្រតិបត្តិចិញ្ចាទុកដល់ពេលយើងបានពលត្រូវនៅ ផ្លូវហ្នឹងហើយអញ្ចឹងយើងអរគុណណាស់លុតជគង់ថ្វាយអង្គម ក៏អរគុណព្រះអង្គថាប៉ុណ្្នឹងតាតាចង់បានអីអត់ត្រូវថ្វាយគុំប្រពន្ធនោះតាចង់បានអីអត់បាន អត់ត្រូវហ្មងក្រៅពីការអរគុណអញ្ចឹងបាន នៅកន្លែងហ្នឹងប្រាប់ពាក្យអីតាណាថ្វាយបង្គំពុទ្ធគុណធម្មគុណសង្ឃគុណមានន័យថា express our sincere thanks រហូតដល់លោកបញ្ជាក់ទៀតថាពុទ្ធគុណធម្មគុណសង្ឃគុណហ្នឹងអាចយកទៅធ្វើជាប្រកម្មដ្ឋាន បានទៀតហៅថាពុទ្ធានុសតិ ធម្មានុសតិសង្ឃានុសតិអញ្ចឹងពុទ្ធានុសតិរលឹកគុណពពុទ្ធមិនរលឹកចង់បានអីពីពពុទ្ធទេគុណអី ដែលបងបរិសុទ្ធដោយបញ្ញាដោយករុណាដោយដែលញ៉ាំអឺវិសុទ្ធិដោយសេចក្តីបរិសុទ្ធអញ្ចឹងកាលណាយើងរលឹកទៅដល់សេចក្តីបរិសុទ្ធរបស់ព្រះអង្គសន្តាន ប្រតិរបស់ព្រះអង្គនឹងល្អបរិសុទ្ធ សណ្ដានប្រទេសរបស់ព្រះអង្គពោពេញដោយមហាករុណាពោពេញដោយបញ្ញាឆ្លៀសប្រតិពលក្នុងការត្រាស់ដឹងធម៌ហើយយកមកសម្ដែងប្រាប់យើងហ្នឹងចិត្តហ្នឹងវាវាឡើងវាវាឡើងខ្ពស់មកអញ្ចឹងបានអ្នកដែលជ្រះថ្លានឹងគុណពុទ្ធមែនទែនគឺអរិយបុគ្គលហ្នឹងអាចយកគុណពុទ្ធហ្នឹងយកមកបរិកម្មពុទ្ធានុសតិហ្នឹងអាចចូលដល់ឧបចារសមាធិបាន ព្រោះអត់ចង់បានអីមនុស្សចង់បានអីអត់អាចឡើងជាសមាធិបានទេពួកចង់បានអីជាទូលោភៈ ដល់អរិយបុគ្គលលោកថ្វាយអង្គមលោករលឹកគុណពុទ្ធអរគុណតែមួយមុខគាត់ចង់ដឹងថាអរិយបុគ្គលគេថ្វាយអង្គមពុទ្ធថ្វាយមិនថាអរគុណតែមួយមុខគាត់អត់មាន want to get something in return ទេអត់មានទេអត់តែហ្មងហើយតែចង់បានអីមកវិញមិនមែនគុណទេអាហ្នឹងថ្មឧទាហរណ៍ចឹងដូចកូនចឹងយើងជាកូនយើងធ្លាប់មានម៉ែឪយើងទៅលេងគាត់ ហើយគិតថាដឹងគុណគាត់តែទិញនេះទិញនោះទៅជូនមកតែចង់បានអីមកវិញមិនមែនគុណទេគឺទោះឲ្យគាត់គាត់គោរពដោយចិត្តបរិសុទ្ធគោរពដោយ ការអរគុណមែនតែនប៉ុន្តែធ្វើអញ្ចឹងទៅបានទោះតែយើងដឹងថាម៉ែអូមានគុណមែនអូការខ្ញុំនៅតូចខ្ញុំឈឺច្រើនខ្ញុំរៀនគាត់ខំលក់តគួនលក់អីដើម្បីយកលុយឲ្យខ្ញុំរៀនអាណិតគាត់ណាឥឡូវគាត់ចាស់ហើយមិនតាន់បានសំណុកបានស្រួលអីសោះទៅដល់ស្វែងគុំមកយំមកម៉ែឈប់ធ្វើអីទៅម៉ែ នៅស្ងៀមទៅចាំកូនចាំម្ដងអត់មិនចង់បានអីទេណាអាហ្នឹងវាគេហៅថាដឹងគុណប្រពុតដូចគ្នាចឹងដែរអញ្ចឹងបានអាត្មាមិនដឹងថាហាមអ្នកទៅថ្វាយអង្គមមិនឲ្យសុំមិនបើក៏មិនតាន់ដឹងគុណផងហ្នឹងណាសឹងនិយាយថា អ្នកទៅថ្វាយអង្គមសុំសុកពីប្រពុតហ្នឹងសឹងមនុស្សអត់តាន់ដឹងគុណប្រពុតឬក៏និយាយបើប្រៀបធៀបមែនទែនកូនល្មិលគុណហាក់ដូចជាម៉ែឪនឹងធ្វើអីមិនតាន់ឲ្យសពគ្រប់ដល់ឯងចឹង សុំនេះសុំនោះសុំនេះសុំនោះទោះឡើគាត់ងាប់ឯនៅសុំទៀតឃើញទេចឹងអ្នកដែលដឹងគុណគេមានតាភេទៅវិញអរគុណឲ្យធ្វើអ្វីជាកតវេទីទៅវិញអហើយដឹងគុណពពុទ្ធហើយព្រះអង្គថា តប ដល់ល្អបំផុតនោះស្អីគេគឺសិក្សាដោយគោរពនិងប្រតិបត្តិតាមអវត្តព្រះអង្គដោយគោរពនេះទើបជាការដឹងគុណពពុទ្ធមែនតែនហ្នឹងហើយតែយើងឥឡូវដដើមគ្នាកសាងទៅរូបពុទ្ធថ្វាយអង្គមហ្នឹងឯង ហ្នឹងចឹងថ្មមិនដឹងឆ្លើយមិនទេ យល់ល្អមែនទេហ្នឹងឈប់ដុតត្មងធូបហ្នឹងអាហ្នឹងមិនត្រូវមែនទេណាកាន់តែត្រូវដូចថ្មខានដុតធូបតាំងពីយល់ធុលឈប់ដុតត្មងពីក្មេងមកដុតតាំងនៅណេនកាលនៅណេនដុតថ្ងៃថ្ងៃថ្វាយអង្គមព្រឹកងាចដុតរហូតដុតយូរយូរខ្មៅទៅពហិខ្មៅទៅព្រះអត់មានបានអីផងហ្នឹង អត់មានបានស្អីផងដល់តែពេល ដឹងថាពុទ្ធអត់មានត្រូវការអីយើងផងអត់លីងតែយើងទៅអ្នកខ្វះលែមលហាមដល់មើលធัวទៅក្នុងវេដកលេខ16អីព្រះអង្គថានោះអាគ្រឿងសក្ការៈអីទាំងអស់ហ្នឹងអានឹងមិនឈ្មោះថាបានបូជាតថាគតទេណាឯងធ្វើអីធ្វើទៅប៉ុន្តែមិនតន់ឈ្មោះថាបានបូជាតថាគតទេណាអានន្ទលុះតែភិក្ខុភិក្ខុណីបាសកបាសិកានឹងណា រៀនដោយសេចក្តីគោរពប្រតិបត្តិដោយសេចក្តីកោតក្រែង នៅអ្វីដែលពុទ្ធាគតបរៀនហើយហ្នឹងអាហ្នឹងហើយជាការបូជាជាតថាគតឥឡូវយើងលើកជាទឹកចិត្តម៉ែឪចុះបើឋានញាតិញោមមិនមែនប្រពុតឥឡូវចិត្តជាម៉ែឪចុះកូនដែលញាតិញោមចាត់ទុកថាកូនល្អកូនអីកូនដើរតលេងជក់ថ្នាំមកឬក៏ដើរសាប់គប់អត់ត្រូវ ដល់ខែភ្ជុំមកជូន ទេយធัวយើងម្ដងចឹងអាកូនចឹងអាមែនទេមែនទេកូនខ្លះមិនដែលទេខែជុំខែអត់ទេប៉ុន្តែម៉ែប្រាប់អីម៉ែណែនាំអីយកទៅគិតយកទៅពិចារណាបើឃើញត្រូវគាត់ខំប្រព្រឹត្តធ្វើណាបើថាលាម៉ែអូទៅរៀនគាត់ខំរៀនម៉ែអូប្រាប់ថាកូនបើកឡាន ប្រយ័ត្នប្រយ័ត្នកុំកុំលឿនពេកម៉ូតូនឹងកុំឆាបកុំឆេះអី គាត់គោរពតាមដំបូលមានរហូតអត់ហ៊ាន ដើរលេងយប់ប្រលប់អីខ្សែបគប់មិត្តមិត្តល្អឲ្យអត់ទេគាត់ថែរក្សាខ្លួនគាត់ដោយល្អទៅនៅទីណាគាត់ប្រយ័ត្នខ្លួនគាត់ដោយល្អរៀនរហូតដល់បានការងារធ្វើ តាមបំណងដែលយើងចាំកូននឹងតែកូននឹងគ្នាវារៀនរហូតមិនសូវបានរលុយរកាក់អីគ្នាក៏មិនសូវបានអីជូនយើងដែរតែបាននៅក្នុងនាមជាកូនល្អមួយពេញចិត្តអត់ពេញចិត្ត ម៉ែឪល្អគេពេញចិត្តនឹងកូនបែបហ្នឹងមានម៉ែឪមិនល្អទេតែចង់ឲ្យកូនទៅរលួយឯងមិនបាច់រៀនបាច់សូត្រទេអាហ្នឹងមិនទេហើយចុះមុំពពុតដែលព្រះអង្គអត់ជាប់ជាពាក្យលៀបសការៈអីផងហ្នឹងព្រះអង្គចង់ទៅដោះទុករបស់សត្វលោកហ្នឹងហើយបើសត្វលោកប្រព្រឹត្តត្រូវអានោះហើយជាការបូជាដល់ក្រៃលែងជាងអាផ្សែងធូបហ្នឹងហើយផ្សែងធូបហ្នឹងបើព្រះអង្គនៅមែនទេព្រះអង្គឲ្យរើចោលវាឆ្លក់ហ៎ អាណាល្អល្អទុកហូបខ្លួនឯងអាណាផ្សេងធូបឲ្យព្រះអង្គយ៉ាប់ហ្មងមានទិតមួយការកត់ នៅលោកលើករឿងកផ្លែងស្អីមួយរឿងផ្សែងធូបហ្នឹងហើយមានអាចារ្យមួយនិយាយប៉ាត់ណាប៉ាត់ណីអត់ត្រូវអីទេហើយគេដុតធូបលំពេញមុខហ្នឹង ដល់ព្រះអង្គព្រះអង្គអាណិតអើព្រះអង្គប្រាប់ញាតញោមញាតញោមនេះអាផ្សែងធូបទៀននឹងវាឆ្លក់តថាគាត់លើគេលេងគេថាណាតែតថាគតទ្រាំបានពនក់ទ្រាំមិនបានជាមួយអាម្នាក់ក្បាលមេគ្រួនិយាយវាដឹកអីសោះតថាគតអត់ថាផងវាថាតថាគតថាតថាគតថាអញ្ចឹងវាថាអញ្ចឹងឲ្យយកឯងមកអាងរហូត ធូបស៊ីមិនកើតទេហើយសួរអាត្មាវិញមើលឥឡូវសួរអញ្ចឹងសួរបន្ថែមមួយទៀតថាសួរអាត្មានៅដុតធូបអត់អស់ថ្ងៃចម្លើយថាអាត្មាអត់ដុតទេនឹងហើយចុះវាចង្រៃធ្លាក់នរុអីអត់ថាអត់ទេវាបានស្អាតកន្លែងព្រះអង្គអត់កើតមហារាជដោយសារផ្សែងធូបនឹងទៀតគ្រឿងបូជាណាដែលមិនប៉ះពាល់ដោយផ្កាដោយអីយកមកដាក់ទៅវាស្អាតខ្លួនយើងនឹងឯងប៉ុន្តែថ្វាយអង្គមត្រូវទៅឲ្យយល់ធัวសិនបើមិនយល់ធัวទេមិនដឹងគាត់ថ្វាយអង្គមរឿងអីទេ បើមិនសុំនឹងថ្វាយទៅអីដូចអាត្មាទៅមកដល់មានអ្នកមកជួបទៅមកទៅអាត្មាអត់មានសោតធោអត់មានឲ្យអំបោះអត់មានឲ្យអីអត់សោតអីឲ្យគេថាជួបលោកដូចមិនបានជួបអត់មានបានអីអាលីងតើជួបដល់លោកសោតឲ្យគេវាធ្លាប់វាទៅជាទម្លាប់វាទៅជា ញៀនឆ្នាំញៀនជួបលោកបំបានឲ្យពោអីបន្តិចវាមិនអស់ចិត្តបំបានចងអីបន្តិចវាមិនអស់ចិត្តវាទៅជាគ្រឿងញៀនមួយអាបនចង់បាន ស្អីណាបនពីអ្នកតាក៏បនបនពីលោករស់ដូចគ្នានេះក៏បនចាំមុននឹងអាត្មាផុសមួយដាក់ថាអ្នកញៀនឆ្នាំដាក់រូបគីគូដាក់ចេះហ្នឹងហើយទៅបនអញ្ចឹងហ្នឹងសញ្ញៀនដូចគ្នាពីព្រោះអីវាកើតដោយលោភៈដូចគ្នាទិដ្ឋិកើតនៅក្នុងលោភៈមូលចិត្ត ការជឿខុសហ្នឹងកើតនៅក្នុងលោភៈមូលចិត្តវាមានតណ្ហា នៅនឹងវិញ្ញាណញៀនបើមិនបានបន់ទេមិនកើតទេទោះយាយយាយដល់ច្រើនសឹងថា99%យាយយាយទៅវត្តថាបើមិនបានបន់បើមិនបាន សុំនឹងទៅធ្វើអីរាល់ថ្ងៃហ្នឹងទៅវត្តរាល់ថ្ងៃកុំតែគេជឿថាទៅបន់បាន សុកនឹងឯងទៅប្រគេនលោកបានសុកទៅអឺថ្វាយអង្គមប្រាប់បានសុកជឿចឹងឯងមកចេះទៅវត្តហ្នឹង សាក់ដឹងឲ្យច្បាស់ថាវាអត់បានមិនលែងទៅឥឡូវមកប្រាប់ថាថាអត់បានទេអត់បានទេទៅថ្វាយអង្គមប្រាប់សុំសិនអត់បានទេហើយនៅទៅទៅទៅមិនទៅគិតក៏ហើយទៅអាទៅអញ្ចឹងវ៉ាន់ថាអញ្ចឹងលោកខឹងលើខ្លាចអត់បាយហ៎អឺ យើងមិនអាចយកមកដាក់ថាខ្ញុំអីក៏ខុសគេ ខ្ញុំ អីក៏អាយុខ្លីខុសគេអត់អាចគិតអញ្ចឹងបាន ទេ ពីព្រោះគ្មាននរណា ខុសអ្នកណា ទេពីព្រោះកើតចាស់ឈឺស្លាប់ជាសាធារណៈទុក្ខណាយើងជួនកាលយើងចេះ តែតោចិត្តទុកតោមនោះហ្នឹងមកពីជួនកាលឃើញខ្លួនឯងឈឺច្រើនជាងគេទៅខ្ញុំអីក៏ឈឺច្រើនជាងគេម៉ែធ្វើបន់ធ្វើអីច្រើនដែរ អីចឹងចេះតែកើតទុកមកពីអីថាមកពីយើងចេះតែប្រៀបជាមួយអ្នកដែលសុខជាងយើងអញ្ចឹងណាប៉ុន្តែបើយើងពិនិត្យមើលទៅសត្វដតីដតីទៀតមនុស្សដតីដតីច្រើនទៀតឈឺអាចថាច្រើនជាងយើងកំពុងតែឈឺខ្លាំងជាងយើងឬក៏ពពួកសត្វទាំងឡាយនៅក្នុងអបាយភូមិនឹងឈឺមិនមានអ្នកណាមើលផងសត្វឆ្កែសត្វចចកព្រៃសត្វតោសត្វខ្លាដែលវានៅ ក្នុងព្រៃនឹងឈឺមានពេទ្យឯណាមើលមែនទេ មានកូនចៅមើលទេណារឿងមិនមានមើលហើយគឺអត់មានធัวស្ដាប់ទៅទៀតនេះណាប៉ុន្តែយើងដែលវាមាន សំណាងមែនទែនហ្នឹងគឺមានស្មារតីដឹងពពុទ្ធពធប្រសង់ហើយយ៉ាងហោចក៏អាចមានគណិតគិតថានឹងវាជារឿងធម្មតានឹងចឹងហើយទោះបីជាញាតិញោមបានទៅជួបព្រះសម្មាសម្ពុទ្ធនឹងក៏ព្រះអង្គអត់មានសម្ដែងអ្វី ក្រៅអំពីការបញ្ញែពន្យល់ឲ្យយើងយល់ព្រម ចំពោះជីវិតនឹងគឺជាធម្មជាតិដែលមានការកើតនិងការរលត់ជាធម្មជាធម្មតាគ្រប់គម្ពីរបត្រៃវិដកជាដកផ្សេងផ្សេងឬក៏រឿងរ៉ាវនៃបុគ្គលសម័យព្រះអង្គនឹងយើងមើលព្រះអង្គអត់មានប្រាប់ថាទេត្រូវទៅធ្វើអញ្ចេះទៅដើម្បីគេចពីរបស់នឹងថាអត់ទេ របស់នឹងហើយបានព្រះអង្គមកសម្ដែងប្រាប់បើមនុស្សអត់ឈឺព្រះអង្គអត់សម្ដែងធัวទេ មូលហេតុដែលព្រះអង្គមិនទៅត្រាស់ដឹងនៅឋានទេវតាពីព្រោះទេវតាអត់ឈឺនឹងឲ្យទៅទេសរឿងឈឺមិនត្រូវណាទេសរឿងឈឺអត់ត្រូវមូលហេតុដែលព្រះ សម្មាជិញសម្មាសម្ពុទ្ធជិញបុះក៏ដោយសារតែរឿងហ្នឹងគឺមើលឃើញមនុស្សចាស់ឃើញមនុស្សឈឺឃើញមនុស្សស្លាប់មិនចឹងប្រសិនបើអត់កន្លែងហ្នឹងព្រះអង្គអត់ទៅបុះគឺរឿងហ្នឹងគឺជារឿងល្អសម្រាប់សត្វលោក ប៉ុន្តែប្រសិនបើសัตว์លោកយើងមិនងាយឃើញមនុស្សឈឺមនុស្សស្លាប់ទេណាញាតិញោមប្រមាថច្រើនណាស់ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាប់វង្វេងស្មារតីនៅក្នុងព្រះរាជវាំងនឹងរហូត ដល់ទៅ29ឆ្នាំនឹងដោយសារអីដោយសារបិតាអត់ឲ្យឃើញមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ទោះបីជាមានញៀននឹងច្រើនមកក៏ដោយប៉ុន្តែគេបិទបាំងអញ្ចឹងទៅ ធ្វើឲ្យព្រះអង្គនឹកមិនឃើញ ស្រីស្នំនឹងក៏សបាយរីករាយនៅក្នុងព្រះរាជវាំងនឹងចឹងទៅអដល់តែឃើញចាស់ឈឺស្លាប់ស្រាប់តែកើតនៅសេចក្តីសង្វេគហើយរួចសួរថាសេចក្តីសង្វេគនឹងជាគុណឬក៏ជាទោសគឺជាគុណណាការសបាយនឹងមិនមែនជាគុណទេដល់តែការសេចក្តីសង្វេគសង្វេគោសេចក្តីតក់ស្លុតនឹងវាជាបច្ច័យឲ្យធ្វើនៅ អំពើកម្មណាមួយដើម្បីចិញ្ចាអំពីសេចក្តីទុកនឹង ណាហើយបើសិនជាមិនបានឃើញចាស់ឃើញឈឺឃើញស្លាប់រហូតមកជីវិតហ្នឹងព្រះអង្គអត់បានទៅបួសទេបាទនឹងចឹងហើយដូចជាពាក្យក្នុងពុទ្ធប្រវត្តិដែលយើងធ្លាប់លឺសួរឆានមាតសួរថាចុះចាស់នឹងចាស់តែគាត់នឹងឬក៏នរណានរណាក៏ចាស់ចាស់តែគាត់នឹងឬអាមាត ប្រាប់ថាទេនរណាក៏ចាស់បៃតាព្រះអង្គក៏ចាស់ពមេតាក៏ចាស់សំបីព្រះអង្គក៏ចាស់កូនក៏ចាស់ប្រពន្ធក៏ចាស់ហើយចុះឈឺនោះមិនដែរ តែឈឺនឹងនរណាក៏ឈឺណាទីបំផុតទៅប្របិតាពមេតាបតមហេសីរបស់ព្រះអង្គសំបីព្រះអង្គក៏ត្រូវឈឺហើយចុះស្លាប់នោះយ៉ាងម៉េចស្លាប់គឺអស់ជីវិតអស់សិទ្ធិរស់នឹងអ្នកណាក៏ស្លាប់ពមេតាប្របិតាព្រះអង្គខ្លួនឯងមហេសី រាជអាមាត្យទាំងអស់ប្រជាជនទាំងអស់ត្រូវស្លាប់ទាំងអស់អញ្ចឹងអស់សេចក្តីសប្បាយនៅ ក្នុង កាមគុណនឹងដោយសារពាក្យប៉ុណ្ណឹងបាទដូច្នេះអ្វីអ្វីទាំងអស់ញាតិញោម យើងថាវាអាក្រក់ចំពោះជីវិតអានឹងយើងអ្នកថាប៉ុន្តែអឺប្រសិនបើយើង បានឧបការៈអំពីព្រះធម៌ស្អីក៏ល្អសម្រាប់យើងដែរឲ្យតែយើងចេះធ្វើទុកក្នុង ក្នុងចិត្តនឹងចឹងមនុស្សដ៏ច្រើន កំពុងធ្វើបាបព្រោះតែសុខភាពល្អព្រោះតែសុខភាពល្អធ្វើឲ្យមនុស្សភ្លើតភ្លើនមនុស្សសបាយភ្លេចខ្លួនមនុស្សទៅកាប់សម្លាប់គេ មនុស្សទៅឆក់ប្លន់គេដោយសារតែ មានសុខភាពល្អនឹងឯង នឹងចឹងនិយាយបែបនេះមិនមែនបានន័យថាញាតិញោមត្រូវតែឈឺទេប៉ុន្តែបើវាឈឺមកដល់ហើយត្រូវទទួលស្គាល់ការការពិតហ្នឹងហ្នឹងដល់ពេលហ្នឹង គឺឈ្មោះថាឈឺកាយតែចិត្តអត់ឈឺហើយណាឈឺកាយតែចិត្តអត់ឈឺហើយប្រសិនបើយើងនៅតែតោមមណោះហេតុអីបានជាខ្ញុំឈឺហេតុអីបានជាខុសគេអាហ្នឹងវាឈឺពីរតឈឺកាយផងឈឺចិត្តទៀត ព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គមានបំណងព្យាបាលផ្លូវចិត្តនឹងឲ្យព្រម ថារឿងនឹងធម្មតាអញ្ចឹងបាទហើយឈឺនឹងមិនមែនបានន័យតែឈឺតែពធុជនឯណាព្រះអរិយបុគ្គលក៏ឈឺមើលដូចជាព្រះសិរីបុត្រសួរព្រះអនាថបណ្ឌិតមិនទៅលោកសិទ្ធិតើអាការៈក្នុងខ្លួននឹងយ៉ាងម៉េចដែរអាពាតនឹងមានការស្បើយឡើងឬក៏កាន់តែធ្ងន់ទៅ គាត់ងើបអត់រួចគាត់ថាលោកម្ចាស់ក្នុងខ្លួនខ្ញុំកណ្ណានឹងមានតែធ្ងន់ទៅអត់ទ្រាំបានទេណាដូចគេចាក់ដោយលំពេងអញ្ចឹងអញ្ចឹងសេចក្តីទុកនឹងសួរថាមានតែក្នុងពធជនឬក៏អរិយបុគ្គលមានដែរណាមានដូចគ្នាអញ្ចឹងបើប៉ុន្តែព្រមឲ្យវាឈឺរូបហ្នឹងឈឺទុកទុក្ខសហកតកាយវិញ្ញាណហ្នឹងគឺត្រូវតែកើតដូចគ្នាអញ្ចឹងអត់ទ្រុំលំបាក ដូចគ្នាអញ្ចឹង ប៉ុន្តែអ្វីដែលវាខុសគ្នាអំពីពុទ្ធជនគឺត្រង់ដែលលោកមិនស្ដាយលោកមិនកើតទុកផ្លូវចិត្តបន្តទៅទៀតអ្នកប្រធោដែលជួយនេះជួយចំចំណុចត្រង់ហ្នឹងនឹងចឹងហើយម្យ៉ាងទៀតសេចក្តីទុកដែលវាត្រូវឈឺខ្លាំងនេះណាញាតិញោមគឺនៅពេលដែលប្រព័ន្ធសរសៃប្រសាទនឹងវានៅបញ្ជូនទិន្នន័យទៅឲ្យខួរក្បាល ទៅឲ្យមโนវិញ្ញាណបានវា ដឹងថាវាឈឺខ្លាំងអីចឹងប៉ុន្តែនៅពេលដែលខ្សោយទៅខ្សោយទៅសម្រាប់មនុស្សដែលរៀបតែនឹងស្លាប់ហ្នឹងការឈឺចាប់ហ្នឹងលែងផ្ដល់ទិន្នន័យឲ្យហើយណាអញ្ចឹងបានជីបចោយើងស្ដៀបយូរយូរនៅកដៃមកនៅដើមដៃមកនៅក្លៀកនៅពេលដែលជីបចោដល់ណាអាឈឺចាប់ចុងដៃហ្នឹងលែងមានហើយណាវាលែងផ្ដល់ឲ្យហើយ នៅពេលនោះនៅពេលដែលខ្សោយមែនទេនឹងយើងក៏លែងអាចបញ្ជារាងកាយបាន នៅពេលនោះអំណាចគឺនៅលើកម្មតែប៉ុណ្ណោះបាទហើយកម្មដែលមកនិមិត្តនឹងមាន2យ៉ាង គឺកុសលកម្មនិងអកុសលអកុសលកម្មនៅពេលនោះយើងអត់មានឥទ្ធិពលបង្កើតនិមិត្តដោយខ្លួនឯងទេណាអត់មាន ឥទ្ធិពលអ្វីដើម្បីបង្កើតអារម្មណ៍ដល់ខ្លួនឯងទេ ពេលដែលយើងនៅមានសុខភាពល្អឧទាហរណ៍ថា យើងឃើញលមួក យើងលែងចង់ឃើញយើងដើរទៅកន្លែងផ្សេងបានអាយើងជួបនៅនេះយើងស្អប់យើងគេចពីនៅនឹងទៅនៅនោះបាននឹងដោយសារអីនៅនៅមានកម្លាំងទេនៅមានវាយោធាតនឹងខ្លាំងទេប៉ុន្តែនៅពេលដែលកាយនេះបញ្ជាលែងបានហើយ សូម្បីតែនិមិត្តសម្រាប់ឃើញសម្រាប់ឮសម្រាប់ធំក្លិនហ្នឹងក៏យើងលែងមានឱកាសអាចដូរបាន គឺសិតនៅលើនិមិត្តរបស់កម្មសុទ្ធតែម្ដងបាទមានកម្មនិមិត្តមានកតិនិមិត្តអីជាដើមហ្នឹងមិនចង់ឃើញក៏ត្រូវតែឃើញមិនចង់ឃើញក៏ត្រូវតែឃើញព្រោះជាអវយវៈលែងស្ដាប់បង្កប់ហៅថាអនាសវាអវយវៈរបស់បុគ្គលចាស់ របស់ បុគ្គលអាពាតជាអវយវៈមានឈ្មោះថាអនាសវាអនាសវានឹងវាលែងស្ដាប់បង្កប់លែងតាមចិត្តចង់បានអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធនឹងឲ្យយើងសន្សំសេចក្តីល្អហើយត្រូវត្រេកអរជាមួយនឹងសេចក្តីល្អនឹងដើម្បីសេចក្តីល្អនឹងវាសន្សំទៅ ជាអាចិនកម្មរហូតដល់ពេលដែលយើងចិត្តស្លាប់នឹងវានៅតែតាមលួងលោមបង្កើតនិមិត្តល្អល្អឲ្យទៀត ណាតើបអ្នកដែលមានបនច្រើននឹងចិត្តស្លាប់មិនតក់ស្លុតបាទមានរឿងជាឧទាហរណ៍ដូចជារឿងនន្តយឧបាសកអីអញ្ចឹងដែលគាត់អឺមុននឹងស្លាប់ទៅគាត់ឃើញនិមិត្តល្អល្អធម្មិកឧបាសកអីក៏មានជានិទានហោហែការស្លាប់ហ្នឹងវាគ្រាន់តែជាការផ្លាស់ប្ដូរដល់ពេលបនមកនិមិត្តអញ្ចឹងអ្នកដែលធ្វើដំណើរចាកលោកនេះ ដូចដូចដូចយើងយើងលះខ្ទួមចាស់ដែលលខិលខាអីឡើងទៅកាន់ផ្ទះថ្មអញ្ចឹងមានភ័យអីញាតិញោមណាណារឿងភ័យហ្នឹងវាទល់តែថាគេដេញចុះពីផ្ទះឲ្យចុះទៅក្នុងភ្លើងឲ្យចុះទៅក្នុងអីទៅអាហ្នឹងភ័យហ่ะប៉ុន្តែបើដូចជាការឲ្យយើងលះផ្ទះខ្ទួមឡើងទៅកាន់ផ្ទះថ្ម មានមានភ័យអីទេហ្នឹងមានភ័យអីទេ ណាអត់ភ័យទេឲ្យតែឃើញប្រកបអញ្ចឹងបើហើយ ដូចញោមប្រុសអាត្មាអាត្មាជឿថាគាត់មាននិមិត្តល្អទុំបីតែគាត់ស្លាប់គាត់អីពេលពេទ្យសងពេទ្យអីគាត់ឃើញតែរឿងល្អទេហើយគាត់ថាបើទៅអញ្ចឹងគាត់មិនបាច់មកវិញក៏បានគាត់អត់មានភ័យអីដែរណាអត់អត់អត់ភ័យអីណាដល់ពេលគាត់ចិត្តស្លាប់មែនតើគាត់ឃើញតែរឿងល្អល្អអញ្ចឹងគាត់អត់មានតក់ស្លុតអីទេជីតារបស់អាត្មាក៏អញ្ចឹងគាត់មុននឹងស្លាប់គាត់និយាយប្រាប់អាត្មាថាគាត់ឃើញរាជរដ្ឋមកពីទិសឦសានមកទទួលគាត់ឯគាត់ថាឈប់សិនខ្ញុំប្រាប់កូនចៅឲ្យធ្វើបន់សិន ណាហ្នឹងគឺសិតតែជានិមិត្តល្អហើយសួរថាគាត់ខ្លាចទេក៏អត់ខ្លាចទេពីព្រោះវាមានសង្ឃឹមមួយថាដំណើរត្រូវតែល្អសំខាន់គឺការជំរះផ្លូវសម្រាប់វិថីជីវិតរបស់យើងចឹងជាពាក្យជូនពររបស់ខ្ញុំបកណាអាត្មាភាពជំនួសឲ្យ ពាក្យថាប្រសិទ្ធពរជ័យនឹងសូមឲ្យឧបាសិកានឹងមានសុខភាពផ្លូវចិត្តនឹងឲ្យល្អ ណាសុខភាពផ្លូវចិត្តនឹងគឺថាទោះបីយ៉ាងណាឲ្យមានព្រះរតនត្រ័យនឹងជាទីពឹងបាទដំណើរដែលយើងនៅរស់យើងមានបង មានប្អូនមានញាតិមានកូនមានចៅប៉ុន្តែ នៅ ក្នុងសេចក្តីសុខផ្លូវចិត្តមិនមែនសម្រាប់តែយើងអស់សង្ឃឹមសម្រាប់ស្លាប់ទេសូម្បីតែរស់នៅនេះរស់នៅទាំងយើងអ្នកមានសុខភាពទាំងអស់គ្នានឹងកុំភ្លេចថាយើងត្រូវមានបរតនៈត្រ័យជាទីពឹង ហើយបង្កើននៅប្រាជ្ញាស្មារតីព្យាយាមយល់នៅជីវិតនឹងថាវាអញ្ចឹងឯងព្រមថាវាអញ្ចឹងឯងបងបុគ្គលឯណាដែលមានពុទ្ធពធប្រសង់ជាទីពឹងហើយមាន ប្រាជ្ញាយល់នៅសច្ចធម៌ទោះបីជាយើងមិនទាន់ប្រចាក់លក្ខណៈដោយមគ្គញានក៏ដោយប៉ុន្តែការពិចារណាជានិច្ចរឿយរឿយនឹងជាឧបការៈ ដែលត្រូវសន្សំបន្សំជារៀងរាល់ថ្ងៃគ្មានអ្វីដែលទៅដល់ភ្លាមដោយមិនមាន ការសន្សំទេសូម្បី តែ ព្រះ អរិយបុគ្គល ដែលបានសម្រេចធัวព្រោះមួយគាថាកលាស់គាថាអីហ្នឹងសុទ្ធតែធ្លាប់សន្សំច្រើនពីពុព្វជាតិមកដូច្នេះការសន្សំថ្ងៃនេះវាជាបច្ច័យឲ្យសម្រេចថ្ងៃក្រោយការសន្សំបុណ្យបារមីពេលនេះ គឺជាអរុណោតី គឺជាបពភៈនៃការរះឡើង នៅប្រាជ្ញាដើម្បីត្រាស់ដឹងនៅសច្ចធម៌នៅទីបំផុតនឹងចឹងត្រូវតែមានសេចក្តីសង្ឃឹមនៅក្នុងចិត្តថាទោះបីជាយើងនៅ ក្នុងបញ្ចខណ្ឌដែល ដូចជាទូកបំរុងតែលិចហើយប៉ុន្តែយើងនៅតែមានសេចក្តីសង្ឃឹមយើងនៅបាចនៅ ជួសជុលដើម្បីឆ្លងទៅកាន់ត្រើយឲ្យតែមានស្មារតីយើងនៅកណ្ដាលសមុទ្រនឹងកណ្ដាល ទឹកនឹងដែលគ្រោះកាចមែនទែនព្រោះតែមិនដឹងព្រោះមិនដឹងទិសព្រោះតែវង្វេងទិសអានឹងទៅមានហានិភ័យច្រើនប៉ុន្តែឲ្យតែដឹងថាយើងនៅក្នុងទឹកឲ្យបានដឹងតែប៉ុណ្ណឹងឲ្យបានដឹងថាអូយើងនៅក្នុងទឹកទីនេះមិនមែនកន្លែងសុខកន្លែងខ្សេមទេទាល់តែដល់ត្រើយអានឹងទៅបានសេចក្តីសុខអញ្ចឹងខំអុំខំកាយទៅទោះបីថ្ងៃនឹងមិនដល់ថ្ងៃក្រោយប្រឹងទៀតអញ្ចឹងទៅតែអ្វីដែល គ្រោះថ្នាក់បំផុតនោះគឺការមិនដឹងណាការធ្វើបាប គឺជាទោសហើយប៉ុន្តែរឿងមិនដឹងធ្ងន់ជាងការធ្វើ បាបទៅទៀតណាញាតិញោមរឿងរឿងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងបុគ្គលរស់នៅ100ថ្ងៃ100ឆ្នាំប៉ុន្តែមិនបានឃើញនៅជីវិតនឹងតាមសេចក្តីពិត អន់ជាងមនុស្សដែលរស់តែមួយថ្ងៃប៉ុន្តែឃើញជីវិតហ្នឹងតាមសេចក្តីពិតជាការសម្ដែងថាអាការមិនឃើញ ដោយអវិជ្ជា ការមិនឃើញដោយមោហៈហ្នឹងវាធ្ងន់ជាងតោសៈដែលកំពុងកើតឡើងដែលកំពុងដាច់សិលដែលកំពុងអីហ្នឹងទៅទៀតពីព្រោះការមិនដឹងនឹងឯងគឺជាឈ្មោះនៃការបិទបាំងគ្រប់រឿងទាំងអស់ណារឿងធ្វើបាបវាបាបហើយប៉ុន្តែធ្វើបាបឲ្យមិនដឹងបាបអានឹងទៅធ្ងន់អញ្ចឹងយល់ទេយល់ពាក្យអាត្មានិយាយទេ ណារឿងធ្វើបាបគឺបាបហើយប៉ុន្តែធ្វើបាបហើយមិនដឹងថានឹងបាបអានឹងអានឹងទៅធ្ងន់ជាង ការដែលធ្វើបាបនឹងទៅទៀតណារឿងរលាកភ្លើង វារលាកហើយប៉ុន្តែរលាកបណ្ដាលមកពីអីអត់ដឹង ថ្ងៃក្រោយពិតជារលាកទៀតណាទីហៅថាអត់ស្គាល់ភ្លើង រលាកភ្លើងវាជាទុកហើយប៉ុន្តែមិនដឹងថាការក្តៅនឹងមកពីអីអានឹងទៅគ្រោះថ្នាក់ថ្ងៃក្រោយទៀតប៉ុន្តែបើរលាកហើយដឹងថានឹងវារលាកមកពីភ្លើងយើងរមែងវាចាក់ភ្លើងយ៉ាងណាមិញការធ្វើបាបដូចគ្នាអញ្ចឹងបើដឹងថានឹងបាបធ្វើថ្ងៃហ្នឹងថ្ងៃក្រោយឈប់ធ្វើ តែបើមិនដឹងថានឹងបាបថ្ងៃក្រោយធ្វើទៀតទៅការមិនដឹងនឹងឯងទៅជាទោសជាជាកំហុសជាងការដែលធ្វើបាបនឹងទៅទៀត ណាអញ្ចឹងព្រះធម៌ដូចជាប្រទីបនឹងបានបញ្យលរឿងផ្លូវចិត្តនឹងឲ្យយើង ដឹង នេះគុណនេះទោសនេះបាបនេះបុណ្យនេះគួរកំណត់ដឹងនេះគួរចម្រើនបាទចឹងសូមឲ្យឧបាសិកានឹងមានប្រាជ្ញាស្មារតីនឹងប្រមូល ផ្ដុំនៅក្នុង ចិត្តគំនិត របស់ខ្លួនឯងវិញណាហើយយើងអត់មានកំសត់អីទេកំសត់អ្នកកំសត់ពិតប្រកបគឺមិនមិនមែនកំសត់ទ្របមិនមែនកំសត់ដោយសុខភាពទេអ្នកកំសត់ពិតប្រកបគឺអ្នកអត់សទ្ធាព្រះអង្គសម្ដែងអញ្ចឹងពាក្យព្រះអង្គសម្ដែងអញ្ចឹងហើយអ្នកណាដែលមានសទ្ធាមានសិលមានចាគៈមានបញ្ញាអ្នកនោះគឺជាអ្នក មានជាអ្នកមានទីពឹងផងឈ្មោះថាជាអ្នកមានអរិយទ្របផងនៅក្នុងជីវិតនឹងឯងបាទ និងធម្មកថាខ្លីរបស់ខ្ញុំបកណាអាមាភិបថ្ងៃទី1មកដល់ Long Beach នេះមានប្រមាណប៉ុណ្ណឹង នៅក្នុងថ្ងៃហ្នឹងសូមអនុមោទនាចឹងបានអានិយាយទៅចាស់ក្មេងម្នាក់ដែលអាមកកាលថ្ងៃសុកហ្នឹង ក្មេងប្រុសម្នាក់គាត់កំពុងទៅវិលក្នុងភពស្នេហាស្រឡាញ់គ្នាមួយឆ្នាំហើយគាត់មិនលាក់ទេគាត់ចង់ឲ្យថ្មនិយាយសាធារណៈគាត់កំពុងយំផងគេយំមិនយើងសើចទេណាព្រោះមនុស្សដែលទៅដល់ចំណុចហ្នឹងខ្លួនឯងបានដឹងថាវាឈឺប៉ុនប៉ុន្តែយើងមិនតន់មុតកបិតកាន់ឃើញឈាមគេយើងកាន់រអាទេតែដល់អ្នកមុតបានដឹងថា ឈឺប៉ុណ្ណាហ្នឹងហើយយើងក៏បន្ទោសថាល្ងងម៉េះតែមែនទេអាហ្នឹងវាចុងឯងជួបគ្នាមួយឆ្នាំជួបមុខគ្នាតែម្ដងហើយដោយសារភាពស្និទ្ធស្នាលតាម Facebook ដាក់វីដេអូមើលមុខគ្នារាល់ថ្ងៃណាបកកើតជាអនុសាវរីយ៍អីច្រើនអញ្ចឹងទៅហើយក៏ជាតែនិយាយគ្នាដល់ពេលមែនតេនទៅក៏របៀប ខាងនោះគឺគេដកទៅហើយគាត់ចេះតែខ្ញុំខុសអីខ្ញុំខុសអីមកបាននិយាយជាមួយខ្លះដែរថាមនុស្សដែលគឺបំរុងមិនស្រឡាញ់បាច់ខុសអីមែនទេណាមិនចាំបាច់ខុសអីទៅគេមិនចូលចិត្តមិននិយាយថាខុសអីសំបីតែប្រពុតនឹងព្រះអង្គមានតែខុសអីលោកប៉ុន្តែខ្វាយអ្នកជឿព្រះអង្គ ដូច្នេះមនុស្សយើងពិតប្រកបមិនមែនតម្លៃមនុស្សយើងពិតប្រកបហ្នឹងវាមិនមែននៅលើអ្នកដតីអ្នកថាទេអឺយើងជានរណាពិតប្រកបគឺសកម្មភាពកិច្ចការងាររបស់យើងអ្នកបញ្ជាក់ប៉ុន្តែ reputation អាកិត្តិយសដែលអ្នកដតីឲ្យថោកទាបថ្លៃធ្នូដែលអ្នកដតីឲ្យហ្នឹងមិនមែនជាយើងទេអាហ្នឹង ណាដូចគេថាម៉េចវិអឺយើងមិនមែនជាអ្វីដែលអ្នកដតីគិតទេមែនទេយើងពិតប្រកបខ្លួនយើងពិតប្រកបហ្នឹងមិនមែនជាអ្វីដែលអ្នកដតីគិតទេយើងពិតប្រកបគឺជាអ្វីដែលយើងគិតហើយនឹងធ្វើនោះទៅជាយើងយល់យល់ពាក្យហ្នឹងហ្នឹងហើយយើងពិតប្រកបគឺជាអ្វីដែលយើងគិត និងអ្វីដែលយើងធ្វើ តែយើងមិនមែនជាអ្វីដែលអ្នកដតីឲ្យតម្លៃទេព្រោះអ្នកដតីឲ្យតម្លៃជួនខុសជួន ត្រូវគេសុបាយចិត្តក៏សរសើរទៅគេមិនសុបាយចិត្តក៏អត់សរសើរទៅប៉ុន្តែរបស់ទាំងអស់ហ្នឹងមិនក៏ធ្វើឲ្យឈឺចាប់ដូចជាសេចក្តីស្រឡាញ់មិនក៏ធ្វើឲ្យសត្វលោកឈឺចាប់ញាតិញោមអាហ្នឹងឯងលងក្នុង សង្សារវដ្ត យើងគុំទៅប្រាថ្នាបុណ្យឯណាឲ្យរួចផុតពីសង្សារវដ្តឲ្យរួចផុតពីវត្តដ៏សង្សារឯណាឲ្យរួចពីទុកកំពុងតែប្រកបនេះសិនទៅឥឡូវហ្នឹងកំពុងលង កើតទុកនៅក្នុងសង្សារសង្សារវត្តជាអ្វី ដែលកំពុងប្រកបនេះឯងប៉ុន្តែពេលវាកើតអាត្មាក៏ធ្លាប់មានអារម្មណ៍ខ្លះខ្លះដែរអាហ្នឹងនិយាយមែនទេណា យេថាពេលដែលយើងនឹកណាម្នាក់ហ្នឹងដូចក្នុងពិភពលោក នេះបើអត់ពី ម្នាក់ហ្នឹងដូចមិនកើតតែមិនមែនទេចឹងមែនគាត់ដឹងព្រោះហ្នឹងវាចឹងខ្លួនឯងហ្នឹងមិនដឹងថាអូវាចឹងមែនហើយធាតពិតមនុស្សល្អមកកកោបមកពិភពលោកហ្នឹងខ្វះអីមនុស្សល្អខ្វះអីនារីល្អខ្វះអីប្រុសល្អមែនទេប៉ុន្តែ យើងអត់ទៅលងជាមួយលងជាមួយមួយហ្នឹងហើយលងជាមួយមួយហ្នឹងហើយហ្នឹងលងបានទៅជាអញ្ចឹងហ្នឹងអញ្ចឹងបានសំណួរគេសួរអាត្មាថាអូហើយចុះបើស្រឡាញ់នាំឲ្យកើតទុកអញ្ចឹងអញ្ចឹងយើងកុំស្រឡាញ់គ្នាកុំស្រឡាញ់អីអឺចិត្តនឹងមិនដូចគល់ឈើបាត់ហើយអញ្ចឹងសេចក្តីស្រឡាញ់មានពីរ1 ស្រឡាញ់ជាលក្ខណៈព្រំវិហារជាលក្ខណៈសង្គ្រោះ ជាលក្ខណៈមេត្តាហើយស្រឡាញ់ដែលនាំឲ្យកើតទុក្ខគឺស្រឡាញ់ដោយអំណាចតណ្ហាស្រឡាញ់ជាលក្ខណៈអាត្មានិយមអង់គ្លេសហៅថាអី selfish ហ្នឹងណា selfish ឬក៏លក្ខណៈតណ្ហាខ្លាំងប្រើពាក្យថា craving ឬក៏ clinging ឬក៏ desire attachment ចេះប្រើពាក្យច្រើនប៉ុន្មានន័យថាមិនមែនស្រឡាញ់របស់នោះខ្លាំងជាងខ្លួនឯងគឺស្រឡាញ់របស់ដើម្បីបំពេញខ្លួនឯងអាស្រឡាញ់បែបហ្នឹងដែល ជាហេតុនាំឲ្យកើតទុក្ខពីព្រោះដល់វាមិនបានដូចចិត្តគិតតែខ្លួនឯងវាកណ្ដោចកណ្កណ្ដែងប៉ិនអង់គ្លេសគេប្រើពាក្យមួយទៀតហៅថា true love the true love ឬក៏អឺហ្នឹងហើយស្រឡាញ់ដោយដោយមានបំណងផ្ដល់សេចក្តីសុខដល់របស់ឬក៏មនុស្សដែលយើងស្រឡាញ់មានន័យថាយើងចង់តែផ្ដល់សេចក្តីសុខឲ្យគេដែលមិនទៀមទាសេចក្តីសុខពីគេមកវិញអាស្រឡាញ់បែបហ្នឹងអត់កើតទុកទេប៉ុន្តែស្រឡាញ់កើតទុកមកមិនមែនស្រឡាញ់គេ ខ្លាំងនោះទេពាក្យហ្នឹងក៏និយាយឲ្យព្រោះស្ដាប់ទេតាមពិតស្រឡាញ់ដើម្បីខ្លួនឯងទេ អាស្រឡាញ់គេខ្លាំងហើយកោតទុកហ្នឹងហើយថាអញ្ចឹងអាត្មាវាអត់មានថាមានដែរបានវាដឹងហ្នឹងមិនថាចំលោកទេអត់ចេះស្រឡាញ់គេថាថាវាមានដូចជាយើងកំពុងទីពិចារណាធัวថា រាគៀងវាចិត្តតាំងរាគៀងចិត្តតន្តវិជានេតិអញ្ចឹងថាចិត្តប្រកបដោយរាគៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយរាគៈអញ្ចឹង ធូរនឹងបង្ហាញច្បាស់ណាស់ថាវត្ថុជននឹងវាមានរាគៈគ្រប់គ្នាមិនបាច់ទៅបតោថាចុះមិនលោកមិនចេះស្រឡាញ់ដែរសួរថាលោកនឹងស្អីដុំថ្មអឺឬក៏បុគ្គលថ្នាក់ណាអញ្ចឹងបានវិន័យរបស់លោកគ្រាកបានតែពីរតាកាយហើយនឹងវាចាវិន័យរបស់លោកគ្រាកបានតែពីរទេ បើសិនណាដាក់វិន័យដល់ចិត្តមួយទៀតលោកមិនបាច់បួសទេបើក្រៀកចិត្តមួយទៀតថាអេបើលោកហ៊ានស្រឡាញ់គេត្រូវតែសឹកអស់លីងហ្មងគ្មាននៅចឹងបានក្រៀកចិត្តវាត្រូវមានអឺការបដិបត្តិតាមវិបស្សនាឬក៏ការសិក្សាអភិធម្មដើម្បីរងាប់ ចិត្តទៀតហ្នឹងតាមដំណើរហ្នឹងហើយ ហើយបើថាដាក់អាបត្តិថាអូហ៊ានតែស្រឡាញ់គេដេកសពឃើញគេជាសពផ្ដេសផ្ដាស់អីដាច់សិលទៀតចប់ហ៎អាត្មា ជាសពឃើញការឃើញអីដែរនោះណែប៉ុន្តែយល់សពស្អីក៏ដោយបើប៉ុណ្ណាក៏ដោយព្រះអង្គឲ្យឈ្មោះថា អភោហារិកៈអភោហារិកៈមានន័យថាយកជាការអត់បានទេបាទយល់សពសម្រាប់គេអីឧទាហរណ៍ថាភិក្ខុសម្រាប់មនុស្សបរាជិក ចុះនោះយសពសម្លាប់គេបើត្រូវបារាជិកដែរមិនស្រេចបារាចឹងយោជាការអត់បានយោមកកាត់ក្តីអត់បាន នៅក្នុងព្រះវិន័យទេ តែអានឹងត្រូវវិនិច្ឆ័យតាមផ្លូវចិត្តចិត្តយើងអឺវល់វល់ចិត្តល្អកកអីអីអានឹងកាត់តាមអភិធម្មកាត់តាមផ្លូវចិត្តប៉ុន្តែពាក្យថាវិន័យហ្នឹងគឺក្រៀកបានតែផ្លូវកាយនិងវា វាចាស់ទេហ្នឹងហ្នឹងវាមានកម្រិតវាចឹងបានយូរយូរឃើញលោកប្រព្រឹត្តខុសអីគេផ្អើលអីហ្នឹងថ្មថ្មមិនដែលផ្អើលអីទេថ្មថាវាសមតែអញ្ចឹងអីដូចគ្មានអីគួរផ្អើលផងលោកហិញញាតញោមដោះតែជីវរចេញស្លៀកតែខោដូចគ្នាហ្នឹងមានស្អីមិនក៏មិនក៏គិតថាវាណែ ជាងកាលមកពីយើងចេះគិតដោយសារឃើញពូយើងចេះគិតថាឆ្ងាយពីគ្នាពេកដល់ទៅកិលេសវាកើតកិលេសវាមានខ្លាចជីវរណាកិលេសអត់មានខ្លាចជីវរទេអត់មានខ្លាចជីវរទេអុយពាក់ជីវរអស់កិលេសលេងមិនមែនទេណាចឹងបុគ្គលពេលបុគ្គលបណ្ឌិតព្រះអង្គអត់មានរើសថា ជាលោកសង្ឃឬក៏កុហកទេឧទាហរណ៍ដូចទេវតាត់ចឹងជាលោកតា ទេវតាជាលោកសង្ឃទៅបួសព្រះអង្គអ្នកបំបួសឲ្យផ្ទាល់ទៀតផ្លែជាជើងកាងរហូតដល់ល្បីរាល់ថ្ងៃមែនណាឬក៏ដូចជាកោកាលិកៈកោកាលិកៈហ្នឹងអ្នកបួសដែរហ្នឹងកងមួយសរីបុត្រនឹងមកលៀនជើងកាងកងមួយ ព្រះសរីបុត្រមកលៀនប្រឆាំងដាច់ខាតប្រឆាំងលុបដង្ហើមចំក្រោយ ប្រឆាំងរហូតដល់អាចិត្តដាច់ខ្យល់នៅប្រឆាំងទៀតអឺ អញ្ចឹងកិលេសរាគៈទោសៈមោហៈនេះអត់មានភេទទេអត់មានភេទប្រុសអត់មានភេទស្រីឥឡូវយើងសួរថាខឹងភេទអីខឹងមានភេទអីអត់មានភេទទេហើយវាកើតនៅក្នុងមនុស្សក៏បានកើតនៅ ក្នុងសត្វក៏បានដូចឆ្កែវាជាខឹងហ៎ខឹងជាតិរបស់ ទោសៈគឺការខឹងក្រោធហ្នឹងហៅជាតិតែមួយទេគឺអកុសលជាតិជាតិរបស់វាគឺអកុសលអញ្ចឹងបានព្រះអង្គសម្ដែងថាសត្វលោកត្រូវគ្នាដោយធាតពីឋានមនុស្សទៅទេវតា ថាឆ្ងាយប៉ុន្តែបើទេវតានឹងមានសេចក្តីក្រោតខឹងមនុស្សក៏មានសេចក្តីក្រោតខឹងព្រះអង្គថានៅមួយគ្នាអានោះស្មើគ្នានឹងចិត្តគ្នា នៅជាមួយគ្នា អឺសត្វដេរិឆានហើយនឹងមនុស្សពេលខ្លះយើងហៅឈ្មោះ ជាមនុស្សជាសត្វដេរិឆានអីហ្នឹងមើលទៅដូចខ្ពងខ្ពស់ខុសគ្នាឆ្ងាយណាប៉ុន្តែបើបើនិយាយទៅតាមបរមត្តនៅពេលដែលសត្វដេរិឆាននឹងក្រោតខឹងហើយមនុស្សក្រោតខឹងក្នុងទស្សនៈរបស់អរិយៈមើលទៅស្មើតែគ្នា ពីរហ្នឹងស្មើគ្នាស្មើគ្នាហ្នឹងហើយ បានព្រះអង្គសម្ដែងពីពាក្យសរុបថាសត្វសៅមងព្រោះចិត្តសៅមងសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធអញ្ចឹងហើយបានជាពេលខ្លះព្រះអង្គសោយពជាតិជាសត្វដេរិឆានឹងទៅជាទីគោរពរបស់មនុស្សភាសាអីសត្វនឹង មានធម៌ខ្ពស់ជាងមនុស្សខ្លះនឹងមានពេលខ្លះហ្នឹងហើយអញ្ចឹង ថ្មវិលមកអ្វីដែលថ្មកំពុងនិយាយតែសង្សារវត្តនឹងវិញចឹងដោះផ្លូវចិត្តរបស់យើងថានៅពេលដែលយើងធ្វើបន់ធ្វើកុសលរាល់ថ្ងៃហ្នឹងដែលយើងថាឲ្យឆ្លងផុតពីសង្សារវត្តហ្នឹងយើងអត់ដែល ទៅគិតថាឲ្យឆ្លងរួចពីសង្សារវត្តដែលកំពុងប្រកបនេះទេយើងចិត្តតែចង់ឲ្យឆ្លងរួចក្រោយពីស្លាប់អាហ្នឹងដែលខុសខុសខុសទិសដៅ ពីព្រោះតែស្លាប់ហើយបដិសន្ធិថ្មីវាមិននៅក្នុងអាអានឹងដដែលហ្នឹងមានភ្នែកមានតិចមានចំោះទៀតហ្នឹងមានមិនមែនតែស្លាប់ហើយទុំដែតនៅឯណាសិនណាអត់ផងហ្នឹងណាកាលណាចុតិហើយត្រូវបដិសន្ធិអីដល់បដិសន្ធិមានមកកប្លេទៀតឥឡូវនេះវាមាន មកកប្លេខ្ញុំឆេងកំភៃអាយុប៉ុណ្ណឹងហើយតើវានៅតែមានមកកប្លេទៀតចឹងឯងហ្នឹងចឹងហ្នឹងបាទ ហ្នឹងហើយអញ្ចឹងសង្សារវត្តហ្នឹងណាវាមិនមែននៅ ចន្លោះចុតិនិងបដិសន្ធិទេយល់ទេពាក្យថាសង្សារវត្តដែលសត្វលោកត្រូវឆ្លងហ្នឹងវាមិនមែននៅ ចន្លោះចុតិនិងបដិសន្ធិទេ គឺនៅក្នុងជីវិតរាល់ថ្ងៃនេះឯងគឺគឺនៅកន្លែងពិតប្រកបហ្នឹងគឺបដិសន្ធិរហូតដល់ចុតិវិញអញ្ចេះទេ ពាក្យថាសង្សារវត្តដែលយើងត្រូវឆ្លងហ្នឹងប៉ុន្តែក្នុងទស្សនៈ យើងធ្វើបន់រាល់ថ្ងៃហ្នឹងវាវាយល់ផ្ទុយទៅវិញថាចង់ឲ្យឆ្លង រួចពេលស្លាប់ទៅនោះឲ្យវារួចពីអាស្អីស្អីហ្នឹងទៅយល់ថាសង្សារវដ្តនៅចន្លោះចតិនិងបដិសន្ធិទិនធិពិតអត់ទេ សង្សារវដ្តដែលត្រូវឆ្លងពិតប្រកបគឺនៅ ចន្លោះបដិសន្ធិនិងចតិព្រោះនៅចន្លោះចតិនិងបដិសន្ធិ វាអត់មាន ចិត្តណា ដែលអាចចម្រើនបញ្ញាកើតយល់ទេឥឡូវនៅ ក្នុងចន្លោះហ្នឹងវាអត់មានចិត្តណាជាអនន្តរៈទេហើយជាអន្តរៈទេបើយើងនិយាយតាមមហាប្រធានចុតិជាអនន្តរបច្ច័យដល់បដិសន្ធិនឹងហើយបដិសន្ធិចិត្តហ្នឹងវាជាបច្ចយុបណ្ណៈទេ គឺជាផលនៃចុតិអញ្ចឹងនៅក្នុងចន្លោះបដិសន្ធិ ចុតិនិងបដិសន្ធិហ្នឹងអត់មានចិត្តណាមកចន្លោះនៅហ្នឹងអត់មានទេនេះព្រឹបទៅព្រឹបមួយទៀតអានេះដូចដូចរនាតអញ្ចឹងយើងវាយសំឡេងវាខុសគ្នាពើងទៅវាឡើងមកសំឡេងទៀតនៅចន្លោះហ្នឹងទៅទេឃើញទេវាអត់មានអីនៅចន្លោះហ្នឹងទេអញ្ចឹងបើវាអត់មានអីនៅចន្លោះចុតិនិងបដិសន្ធិដូច្នេះរឿងអានតូលទៅដែលយើងគិតថាសង្សារវត្តត្រូវឆ្លងហ្នឹងវាអត់មានជារឿងពិតសោះ រឿងដែលត្រូវឆ្លងគឺឆ្លងនៅក្នុងបច្ចុប្បន្នជាតិនេះឯងឬក៏បន្ទាប់ពីបដិសន្ធិហើយនៅក្នុងជាតិបន្ទបន្ទាប់តែមិនមែនជារឿងឆ្លងនៅចន្លោះចុតិនិងបដិសន្ធិទេអាត្មាមិនដឹងថារកកលឹះអីនិយាយឲ្យញាតិញោមឆាប់យល់តែហ្នឹងព្រោះអាត្មាឃើញញាតិញោមទៅធ្វើបុណ្យនៅពេលណាដែលគាត់ទៅឆ្លងវាល3ឆ្លងលង4គាត់មិនដែរ គិតថាដើម្បីឆ្លងឥឡូវហ្នឹងឯងគាត់គិតដល់ស្លាប់ហើយបានទៅឆ្លងណ៎ទៅឆ្លងជាតិក្រោយណ៎ហើយមិនដឹងជាស្អីមុខមិនហើយយើងជាអីហើយហើយបានយល់ដឹងអត់យើងគិតមើលបើទៅកើតក្នុងផ្ទៃត្រូវត្រាំក្នុងគោប្រហែលឆ្នាំប្រហែលខែណា9ខែជាងអឺ ហើយអ្វីដែលធ្លាប់ដឹងឥឡូវខ្លះខ្លះហ្នឹងភ្លេចអស់បាត់ហើយហើយទៅឆ្លងមកចោតមិនដឹង ថាបានជួបធัวទៀតអត់បានជួបសពបរោះអត់ជួបប្រពន្ធអត់អញ្ចឹងបាន ព្រះសម្មាសម្ពុទ្ធអត់ដែលពង្រៀនយើងឲ្យចាំអនាគតផងហ្នឹងអត់ទេគ្រាន់តែថាស្អែកចាំចាំគិតរកសេចក្តីល្អហ្នឹងព្រះអង្គដូចមិនដែលថាអញ្ចឹងផង នៅក្នុងគាថាមួយដែលបងសម្ដែងថាអភិតរេថកល្យានេបាបាចិត្តតាំងនិវេរយេតន្តហៈករតោបញ្ញបាបាស្មងរមតិមនោបុគ្គលគួររស់រានក្នុងសេចក្តីល្អមានន័យថានឹកឃើញល្អពេលណាបំពេញសេចក្តីល្អពេលហ្នឹងប៉ុន្តែសេចក្តីល្អហ្នឹងទៀតតែនិយាយរឿងហ្នឹងញាតិញោមចង់អត់បានទៀតធ្វើតែល្អរស់ស៊ីមិនថាល្អជាមួយនឹងអារស់ស៊ីហ្នឹងណាហើយចូលគិតតែល្អល្អគិតកូនប្រពន្ធមិនថាល្អជាមួយកូនប្រពន្ធហ្នឹងណាទៅល្អអីទៀតណា អញ្ចឹងបានថាធម៌នឹងស្ដាប់ឮអញ្ចឹងហើយសំដែងទៅឮអញ្ចឹងដល់យើងចាប់យកចាប់ខុសនៃដែលព្រះអង្គសំដែងចាប់ខុសនៃដល់អញ្ចឹងទៅឲ្យធម៌នឹងវាទៅជារឿងមួយពិបាកតែដាក់ធម៌នឹងមកជីវិតពិបាកតែហ្មងថាមិនមែនទេមានពីណាថាធ្វើល្អចាំការកូនហើយញាតិញោមមានកូនធ្វើល្អមួយកូនណាពាក្យថាល្អនោះស្អីល្អដែលញាតិញោមគិតថាល្អពេលណាឃើញធ្វើពេលហ្នឹងគឺមានបានន័យអញ្ចឹង ប៉ុន្តែនៅក្នុងធម្មទេសនាដែលយើងធ្លាប់លើមកទាំងអាត្មាខ្លួនឯងគឺធ្លាប់គិតដែរថាឃើញសេចក្តីល្អពេលណាធ្វើពេលហ្នឹងគ្រាន់តែថាចាំបន្តិចទៀតក៏ជាការប្រមាថដែរនោះណាហើយអាធ្លាប់គិតដែរថាទៅធ្វើអ្មិនដល់បើទៅធ្វើល្អហើយទៅធ្វើបន់ហើយទៅធ្វើស្អីទៀតបានស្អីធ្វើវាទៅជាយល់ថាទល់តែមានអីធ្វើទល់តែអស់លុយបានធ្វើល្អកើតដល់អំពើដែលត្រូវធ្វើវាសាងពីចិត្តនេះតាឧទាហរណ៍ថាឥឡូវកំពុងតា ខឹងខឹងប្រពន្ធខ្លាំងឧទាហរណ៍ចឹងហើយខឹងហ្នឹងល្អអាខឹងខ្លាំងហ្នឹងហ្នឹងហើយដល់ទៅពិចារណាឃើញថាអូអាសេចក្តីខឹងក្រោតនេះមិនល្អទេមិននាំមកនៅសុភមង្គលគោលទេកំចាត់វាចេញទៅ ដូរចំនួននៅចិត្តអាណិតអសូរមកវិញដោះស្រាយគ្នាវិញអាហ្នឹងឯងដែលហៅថាធ្វើល្អតាន់ពេលដែលនឹកឃើញនោះអញ្ចឹងចឹងជាដើមហ្នឹងមានមានអីនៅឆ្ងាយញាតិញោមអាចិត្តហ្នឹងវាអញ្ចឹង អត់ទេអាត្មាអត់តន់ឲ្យដូរទេគ្រាន់តែយល់ធัวសិនយល់តែអ្វីកំពុងធ្វើសិនអាត្មានិយាយនេះមិនតន់ឲ្យធ្វើទេណាកុំធ្វើធัวតែកាលណាយល់មែនទេមិនបាច់ធ្វើទេវាមកអូតូម៉ាទិកណាកុំប្រឹងតែយើងស្ដាប់ធัวអត់យល់យើងចេះថាធัวពិបាកធ្វើអាប្រពុតឯណាដល់ឲ្យយើងធ្វើគ្រាន់តែធ្វើមិនឲ្យយល់សិនឧទាហរណ៍ដូច ដូចរឿងខឹងយើងដែរធ្វើអត់ពួកមញុមមញុមមញុមណាមកជេរមកអីមកទំនោរខឹងវិញភ្លាមឥឡូវវាមកភ្លាមឥឡូវហ្នឹងថាមកពីអីថាវា ថ្នឹកយូរហើយអាហ្នឹងណាវាថ្នឹកយូរហើយវាធ្លាប់តែខឹងអញ្ចឹងហើយហ្នឹងហើយអញ្ចឹងស្អីក៏ដោយឲ្យតែវាទៅជាទម្លាប់ ទៅ ជាថ្នឹកស្រួលយើងមិនដែលប្រឹងដូចយើងនិយាយខ្មែរអញ្ចឹងដែលប្រឹងហ្នឹងមិនមិនយើងអត់ប្រឹងហើយជានិយាយ ថាវាថ្នឹកយើងនិយាយយូរហើយស្អីក៏ដោយតែកាលណាយើងធ្វើឲ្យទៅជាទម្លាប់វាលែងប្រឹងហើយហើយអាត្មាប្រឹងហ្នឹងឯងមិនមែននិយាយខ្មែរគឺនិយាយអង់គ្លេសប្រឹងហ្មងសូម្បីតែស្ដាប់គ្រូអង់គ្លេសប្រាប់ថាអឺវាអញ្ចឹងអញ្ចឹងមាន confidence អា con con ហ្នឹងវាមិនចេះឲ្យឡើយខ្លាំងនៅតែ ប្រឹងយ៉ាងឯងដោយសារអីក្នុងជីវិតយើងយើងអត់តន់និយាយវាច្រើនធូរដូចគ្នាអញ្ចឹងណា ដល់ពេលស្ដាប់ដំបងញាតិញោមដាក់អាកន្លែងពិបាកមកបដ ாய் ដឹងហើយពិបាកធ្វើថាអានឹងមិនយល់ទេដូចដូចនៅក្នុងសតបដ្ឋានបដិបត្តិចឹងព្រះអង្គសម្ដែងថាតោសាំងវេចិត្តតាំងតោសាំងចិត្តណាតន្តបជានេតិចិត្តប្រកបដោយតោសៈក៏ដឹងច្បាស់ថា ចិត្តប្រកបដោយតោសៈព្រះអង្គមិនឲ្យទៅទប់តោសៈទេ ដំបូងខណៈឲ្យយើងស្គាល់ថាអូចិត្តទោសៈនេះមានលក្ខណៈអញ្ចេះវាកើតមកគឺមានលក្ខណៈអញ្ចេះវាដុតកម្ដៅចិត្តអញ្ចេះខណៈហ្នឹងយើងផ្ដាច់តំណាក់តំណងពីចំណៃរបស់វាពេលហ្នឹងគឺបដិបត្តិធម៌ហើយញាតិញោមផ្នែកចង់ឲ្យញាតិញោមនឹងបដិបត្តិធម៌ក្នុងជីវិតប្រចាំថ្ងៃពីព្រោះអាត្មាលើកខាងដើមមិញថាចំណៃរបស់ចិត្តមាន6មែនណា ហ្នឹងភ្នែកវាឃើញរូបរូបហ្នឹងជាចំណៃរបស់ចក្ខុវិញ្ញាណហើយញាតិញោមដែលអាត្មាកំពុងនិយាយហ្នឹងយល់អាត្មានិយាយពីខ្លួនញាតិញោមឬអាត្មានិយាយក្នុងកពីណាដល់យល់ថានិយាយក្នុងខ្លួនយើងបានស្ដាប់ធួយល់ហ្នឹងហើយអពេលដែលឮសំឡេងចិត្តហ្នឹងវាកំពុងតែបដោតទៅរកសំឡេង ជាសំឡេងជេជាសំឡេងអីអីវាកំពុងតែជាប់ហ่ะ ហើយបើជេរផងហើយយើងយកដាក់ខ្លួនយើងតិចពងវាវាកំពុងញ៉ាំហ្នឹងហើយវាកំពុងហុយផ្សាយយើងដូចភ្លើកំពុងឆេះអញ្ចឹងហ្នឹងហើយហើយដល់ពេលអាគណៈហ្នឹងអកុសលផ្សេងផ្សេងទៀតវាមកជំរុញនិយាយដើមអញហ្នឹងណាអាហ្នឹងស្អីមានអ្នកវាចូលមកទៀតអញប៉ុណ្ណឹងដែរហ៊ានថាឲ្យអញហ្នឹងមានអ្នកមកទៀតដែរគេនេះឃើញនៅពេលហ្នឹងពួកកិលេសហ្នឹងវាចូលមកផ្សំផ្សំផ្សំផ្សំផ្សំកាន់តែខឹងហើយចិត្តហ្នឹងវាជាប់ហ្មងជាប់អាសម្លេងរបស់គេហ្នឹងងៀងនឹងតិចហ្នឹងហ្មង ឃើញវាអត់ដាច់ទេ connection របស់វាហ្នឹងគឺវាជាប់គ្នានេះអញ្ចឹងមិនប្រើពាក្យអង់គ្លេសហៅថា attachment ណាវាជាប់វាជាប់គ្នាប៉ុន្តែដល់ទៅពេលយើងពិចារណា ថាទឹកចិត្តនឹងកំពុងគិតអីឃើញវាផ្ដាច់តំណែងរបស់ចិត្តទេធ្វើឲ្យចិត្តមួយទៀតនឹងវាមកគិតថាតើចិត្តនេះកំពុងគិតអីតើចិត្តកំពុងប្រកបដោយចិត្តអីអាហ្នឹងឯងដែលដែលវាជំរុញទៅឲ្យសតិនឹងដឹងថា ចិត្តប្រកបដោយទោសៈក៏ដឹងថាចិត្តប្រកបដោយទោសៈឃើញទេអញ្ចឹងអាចិត្តដែលប្រកបដោយទោសៈហ្នឹងចិត្តអីគេកុសលចិត្តដែលដឹងថាចិត្តកំពុងតែខឹងហ្នឹងចិត្តដែលដឹងច្បាស់ហ្នឹងជាកុសលទោះបីវាមកមួយផ្លេតមួយផ្លេត តែវារបៀបដូចវាមិនឲ្យទៅទាំងអស់ពេកដូចថាបើកង់រទេសវាល្អិលទៅវាមានតែកណ្ដុលកល់ពឹបពឹបពឹបពឹបពឹបមកមកក្រឹកមកក្រឹកមកក្រឹកឲ្យវាថយលបឿន ឲ្យវា slow down វាមិនឈប់តម្ងទេប៉ុន្តែកាលណាវាមកពិចារណាម្ដងម្ដងហ្នឹងវាធ្វើឲ្យអាលបឿននៃការជាប់ខ្លាំងអាលបឿននៃការខឹងខ្លាំងហ្នឹងវាថយព្រោះវាដូរវាដូរអារម្មណ៍ខ្ញុំមិនណាទៅតែយល់ទៀតអឺយល់ទៅយល់ពីលើមុនលោកចាំអញ្ចឹងដែរក៏ប៉ុន្តែជាឆ្ងល់ថាហេតុអីបើយើងកំពុងខឹង យើងកំពុងតែចង់បានស្អីអញ្ចឹងទៅរួចទៅមិនក៏គ្រាន់តែដឹងអញ្ចឹងហេតុអីបានវាបន្ថយអាកំហឹងហ្នឹងហ្នឹងហើយព្រោះអាការដឹងហ្នឹងជាកុសលវាវាវា ប្រឆាំងគ្នាជាមួយនឹងអកុសលហ្នឹងឯងធัวសម្អាតធัวមិនមែនយើងទៅ សម្អាតទេ ជាអនត្តាធัวអនត្តាធัวធัวវាកើតពីបច្ច័យបើប្រៀបជាមួយនឹងរាងកាយយើងដូចគ្នាអញ្ចឹងយើងឈឺយើងអត់មានអតិពលអីទៅកម្ចាត់មេរោគទេតែយើងរករបស់ណាដែលអាចកម្ចាត់មេរោគបានដូចជាថ្នាំដូចជាឱសថ ដូចជាស្អីចឹងឃើញទេវារបស់ ដូចគ្នា ចិត្តយើងដូចគ្នាដែលយើង តាំងចិត្តថា គ្មានអ្នកណាមករំខាន អញបានអញត្រូវតែរឹងមាំអានេះ នៅ មាន កម្រិតទេណាមនុស្សភាកច្រើនណាស់អញ្ចឹងដែលអាចតាំងចិត្តអញ្ចឹងបានណាខ្លះគាត់ធម្មជាតិរបស់គាត់គាត់ចេះតស៊ូជាមួយពាក្យគេ បានជាជា ធម្មជាតិរបស់គាត់ ជាការតាំងចិត្តរបស់គាត់គាត់តាំងចិត្តថាពាក្យគេដូចជាខ្យល់ប៉ះកាយហើយវាបាត់ទៅអញ្ចឹងណាតែមិនមែនជាលក្ខណៈចម្រើន បញ្ញា ផ្នែកធម៌ទេតែជាភាពរឹងមាំរបស់គាត់ដែលគាត់គិតត្រូវមួយបែបរបស់គាត់តែលក្ខណៈហ្នឹងមានមានកម្រិតទេណាមានកម្រិតដូចថាអឺយើងដាក់ដៃអញ្ចឹងរបស់ស្រាលល្មមដាក់មកវាអត់បាក់ទេប៉ុន្តែបើយូរទៅធ្ងន់ទៅធ្ងន់ទៅធ្ងន់ទៅបាក់គង់ទៅបាក់មនុស្ស យកមាននេះទៅធ្វើខ្លួនឯងខ្លាំងណាអាមាននេះហ្នឹងក៏កិលេសដែរហ្នឹងអញមានណាមកធ្វើអីអញបានយកអញហ្នឹងធ្វើខ្លាំងខ្លាំងខ្លាំងវាមានកម្រិតរបស់វា នៅ ពេលណាមួយវានឹងទ្រាំលែងបានវាអត់ដូចបញ្ញាទេការចម្រើនបញ្ញាទៅវាមិនមានទីបំផុត ដែលធ្វើឲ្យកលកបាន បញ្ញាកាន់តែភ្លឺទៅដូចពន្លឺដែលវាកាន់តែភ្លឺទៅភ្លឺទៅងងឹតក៏កាន់តែថយទៅអញ្ចឹងទៅជាមួយនឹងការយល់ដឹង មិនមែនទៅជាមួយនឹងការទ្រាំទេខុសគ្នាណាមនុស្សដែលមានចំហខ្លួនឯងជួនកាលដោយសារទ្រាំដោយសារអឺគិតថាខ្លួនឯងនឹងវាក្រត់បានចេះចឹងអានោះវាមានកម្រិតរបស់វាមានពេលណាមួយវាទ្រាំឡើងបានដែរតែបើទៅជាមួយនឹងការយល់ព្រមទៅ ជាមួយនឹងបញ្ញាអូខេវាស្រាលចិត្តនឹងវាស្រាលទៅតែម្ដងនឹងចឹងចឹងបានការបដិបត្តិធម៌ក្នុងជីវិតប្រចាំថ្ងៃហ្នឹង អឺធ្វើម៉េចឲ្យវាទៅជា mental development in daily life ជាការចម្រើនផ្លូវចិត្តក្នុងជីវិតរាល់រាល់ថ្ងៃកំពុងឃើញកំពុងបើកឡានកំពុងស្អីស្អីហ្នឹងហ្នឹងហើយក៏ដឹងថាតើចិត្តកំពុង គិតអីមិនមែនលក្ខណៈគិតដឹងហ្នឹងមិនមែនជាលក្ខណៈស្លងរហូតដល់ភ្លេចនេះភ្លេចនោះមិនមែនទេអឺជាងកើនៅក្នុង អរិយាបថបព្ភៈហ្នឹងដែលយើងប្របាក់តាមដានចិត្តទៅព្រះអង្គមានវិធីច្រើនណាស់កំពុងដើរក៏ដឹងថាកំពុងដើរអញ្ចឹងបានដូចយើងដែលដឹងមិនដឹងវាគ្រោះថ្នាក់ឧទាហរណ៍អ្នកខ្លះដើរទៅស្ដាប់អាកាសឡានបុកអីចឹងទៅព្រោះពួកអីវាអត់មាន concentration ក្នុងការដើរអាចិត្តហ្នឹងវាមិននៅជាមួយរឿងដើរនោះវានៅមួយអ្នកនិយាយដូចយើងឡានមកអត់ដឹងណា ឡានបុកស្លាប់ក៏មានអញ្ចឹងបានគេព័ត៌មានឃើញគេហាមដែរអដេញពេលដើរឲ្យដាក់កាសតិចណាណាតែអញ្ចឹងនោះគ្រោះថ្នាក់ឈានទៅមុខឈានត្រោយខ້ອຍដឹងអញ្ចឹងបានរឿងនេះសរុបមកគឺធ្វើឲ្យចិត្តនឹងមានកម្លាំងកាលណាយើង ដឹងព្យាយាមដឹងយូរទៅចិត្តនឹងមានកម្លាំងតែចិត្តខឹងច្រើនចិត្តចំណែនច្រើនចិត្តនឹងខ្សោយហើយចិត្តនឹងរបួសហើយណាឈឺ ឈឺចិត្តហើយចេះគិតតែខ្លួនឯងខ្លាំងខ្លួនខ្លាំងមិនមែនទេកិលេសខ្លាំងណាស់ហ្នឹងអឺចឹងបានមានគេនិយាយរឿងមេតបម្នាក់ប្រពន្ធមេតបនឹងកាចនិយាយពីដូចថាចុះប្តីធ្វើមេតបអាឡ័យតែគិតគិតពីយុទ្ធសាស្ត្រគិតពីស្អីឲ្យប្រពន្ធចេះចង់ឲ្យមកកំដរនោះ ជាងការទៅស្ដីឲ្យគាត់នឹងមុខកូនចៅអីចឹងប៉ុន្តែគាត់អត់មកទេហើយហើយកូនចៅចេះឲ្យយោបល់ធ្វើមេតបក្លាហានប៉ុណ្ណាទៅចាញ់ប្រពន្ធអញ្ចឹងណាហ្នឹងគេឲ្យយោបល់ជាងការឲ្យយកដាវទៅគម្រាមអីចឹងណាគាត់ធ្វើប្រហែលដងគាត់ធ្វើហើយគាត់ចេះគិតថា វាបានប្រយោជន៍អីឧទាហរណ៍ថា ទៅសម្លាប់ប្រពន្ធនោះវាបានអីអហើយឬក៏យកទៅសម្លុតឲ្យនាងខ្លាចហ្នឹងវាអត់អត់បានចិត្តស្រឡាញ់ពីនាងផងហ្នឹងគាត់គិតណាយើងប្រើអំណាចបាន ព្រោះមេតបណាប៉ុន្តែយើងបានត្រឹមតែគេខ្លាចតែអត់បានគេគោរពស្រឡាញ់ទេគាត់គិតចឹងអាកូនចៅចេះតែអោយយោបល់ប៉ុន្តែថ្ងៃមួយកូនចៅគេគេនាំគ្នារៀបតែរៀបអីចឹងមកហៅ មេតបនឹងមកដើម្បីគេជួយបង្ក្រាបប្រពន្ធនឹងនៅបើថាមេតបនឹងមិនហ៊ានណាគឺមានវិធីជួយបង្ក្រាបដល់ពេលមកអញ្ចឹងទៅគេលើកតែជូនទៅប្រពន្ធនឹងឆ្ងល់អញ្ចឹងថ្ងៃហ្នឹងមិនធ្វើរឿងអីច្រើនណាស់ប៉ុន្តែពិធីហ្នឹងគឺពិធីបង្ក្រាបប្រពន្ធហ្នឹងហើយដល់ពេលកូនចៅរៀបប្រាប់ថាត្រូវធ្វើម៉េចម៉េចមេតបក៏ថាបងនាំមិនឯងមកមើលបងប្រហាត់តបម៉េច ទៅជាចេះទៅណានឹងឲ្យដឹងទីមួយដឹងថារវល់មិនបានទៅផ្ទះហ្នឹងការងារចឹងមិនឲ្យមកឃើញចឹងពួកជួនកាលជាថារវល់ចេះរវល់ចឹងសង្ស័យតែលោភនៅឯណាក៏មិនដឹងក្នុងគ្នាជាខឹងណាតែបានគេសរុបមកថាមេតបដែលខ្លាំងមិនមែនខ្លាំងតែរឿងច្បាំងទេដោះស្រាយបញ្ហា គ្រួសារក៏ខ្លាំងដែរប៉ុន្តែថាតែអញ្ចឹងវាមានគ្នានឹងដោះស្រាយរួចអត់ទេណាហ្នឹងហើយនឹងអាត្មាផ្ដើមប៉ុណ្ណឹង មានអី ភាសាគ្នាទៀតទេអត់មានអីទេអត់មានអីចាំអត់ឥឡូវមកដល់ក្បាល ព្រំម្ដងក្បាលព្រំយើងនិយាយឲ្យសើចលេងទៅចុះឲ្យក្បាលព្រំនឹងដាច់យូរហើយអត់សោយអត់អីទេឯកូនកមុំទេវតាយូរអត់ហូរយកប្តីយកអីទេ នៅតែហែហ្នឹងទៅនេះគ្រាន់តែនិយាយឲ្យគិតជាអត្ថានុរូបហើយក្បាលនឹងចេះទៀតមាននិទានថាប្រសិនបើបោះទៅលើមេឃរាំងភ្លៀង12ឆ្នាំមែនទេបោះទៅក្នុងសមុទ្ររីងទឹកអស់បោះទៅលើគោកលែងដុះស្អីអស់12ឆ្នាំក្បាលអីក៏ចង្រៃម៉េះបើក្បាលអ្នកមានបុណ្យវាគួរតែបោះតាណាកើតមាសកើតពេជ្រទៅនឹង ហើយដល់ទៅបោះទៅទៅជាចង្រៃវិញទៅមានគិតទេបើក្មេងសួរអញ្ចឹងឆ្លើយមិនឆ្លើយមិន I don't know មាននៅក្បាលនេះចង្រៃមែនទែនបានជាគេនាំគ្នាហែហ្នឹងមកពីចង្រៃមែនទែនទុកឲ្យស្រួលតែតែលបូតធ្លាក់ហ្នឹងអូចង្រៃនេះជាអដ្ឋានរូបជារឿងតាមពិតពពកបរោះយើងចង់អប់រំធัวទេ តែយកធម៌មកនិយាយវាឆាប់ភ្លេចឲ្យចាំរឿងសិនយល់ទេហើយបានពុនយល់ដូចថ្មនិយាយអំពីការធ្វើប្រាសាទចឹងប្រាំវៈព្រំនោះនៅលើប្រាសាទបាយ័ននេះជាដើមគឺបែរមុខទៅគ្រប់ទិសទាំងអស់គឺចង់បង្រៀនអ្នកធំទាំងឡាយអ្នកកាន់ការប្រទេសទាំងឡាយអង្គុយឲ្យខ្ពស់មើលឲ្យឆ្ងាយ ញញឹមទៅគ្រប់ទិសទីទាំងអស់ដោយមិនឲ្យមានភាពលំអៀងក្នុងចិត្តក្នុងភាពជាអ្នកដឹកនាំមិនត្រូវញញឹមដាក់នរណាមួយយ៉ាង special ទេបើញញឹមគឺញញឹមដាក់គ្រប់គ្នាអត់មានអត់មាន special ស្មាយណាដោយព្រំហ្នឹងគឺថាទិសខាងលិចខាងជើងខាងត្បូងខាងកើតគឺថាញញឹមគ្រប់ទិសទាំងអស់ ហេតុអីបានជានិទានរឿងមិនយកមនុស្សធម្មតាជាតួអង្គទៅហែយកតួអង្គទេវតាទៅហែតួអង្គទេវតាឥឡូវយើងមើលអង្គុយខ្ពស់ជាងគេឃើញអត់ it represent the leader must keep the four noble natures in mind if the leader drop the head of Kabbalah the country will be destroyed, like we have experienced in Pol Pot Egypt. Pol Pot did not carry the ក្បាលព្រំនៅពេលនោះពលពតមានមានខារីក្បាលព្រំ ដូច្នេះគឺជាការពិតណាស់មិនចំពោះតែខ្មែរយើងទេ អ្នកដឹកនាំលើពិភពលោកពិតជាត្រូវការចំណុចនេះប្រសិនបើមេត្តាករុណាមុទិតាឧបេក្ខានេះ We are both the វារបូតចេញពីអ្នកដឹកនាំហើយ metta, compassion right or loving kindness the heads of Kabbalah Kabbalah Mahaprum it's represent of the four noble natures the first one is compassion or loving kindness and the second we call karuna mean we feel pity when someone gets suffering and the third is mudita mudita is joy at others happiness it's opposite of jealousy we don't feel jealous with others happiness mean we appreciate when someone gets success and the fourth is sincerity this is the real meaning of the head of Kabbalah. So it is not for Khmer people or Khmer leaders only, but I think it is for the whole world and for the whole beings, all beings in the world. ដូច្នេះកាលណាយើងយល់អំពីអត្តន័យពិតនៃប្រពៃណីយើងដែលកំពុងធ្វើយ៉ាងនេះយើងពិតជាមានមោទនភាពណាស់ថាប្រពៃណីយើងមិនមែនគ្រាន់តែសម្រាប់ខ្មែរ មិនមែនជាប្រពៃណីដោយងងឹតងងុលទេតែមានការអប់រំហើយយើងមានមោទនភាពក្នុងការនិយាយឲ្យពិភពលោកបាន ដឹងពីយើងទៀតផងមែនទេហ្នឹងហើយញាតិញោមថាចង់សួរអីហ្នឹងហើយឲ្យស្ត្រីមុនចាស់ពុទ្ធសិទ្ធស្ត្រីធំជាង ចឹងបានមានអ្នកផ្ញើសំណួរមកសួរអាត្មាថាហេតុអីបានជាព្រះសម្មាសម្ពុទ្ធនឹងចាំបាច់ប្រោសអ្នកមានឧបនិស្ស័យមិនក៏ប្រោសសัตว์លោកទាំងអស់ត្មងទៅអាមាននិស្ស័យស្រាប់អីវាសំណុកប៉ុន្តែម្នាក់ដែលមាននិស្ស័យហ្នឹងឯងតែត្រូវប្រោសមិនក៏ទុកឲ្យគ្នាវែងក្នុងសង្សារវដ្តអញ្ចោះមកពីយើងមិនយល់ពាក្យថាប្រោសហ្នឹងយ៉ាងម៉េចពាក្យខ្មែរប្រើពាក្យហ្នឹងជាប់គ្នាប្រោសប្រានប្រោសប្រណីប្រោសមេត្តា អនុគ្រោះដោយក្តីករុណាអញ្ចឹងការប្រោសរបស់ពពុទ្ធនឹងមិនមែនប្រោសឲ្យរស់ប្រោសពីចាស់ទៅក្មេងមិនអញ្ចឹងទេយើងច្រឡំពាក្យហ្នឹងអញ្ចឹងហើយបានជា ពុទ្ធបរិស័ទហ្នឹងទៅចង់ឲ្យតែព្រះអង្គជួយឲ្យវាដល់កន្លែងផុតទុក្ខនឹងត្មងទៅដោយមិនចាំបាច់ធ្វើអីពពុទ្ធបានប្រាប់ហើយថាកម្មចិន្តើដែលត្រូវឡើងទៅរកសេចក្តីសុខពិតប្រាកដហ្នឹងវាមាន3ថ្នាក់ថ្នាក់ទី1គឺបរិយ័តត្រូវសិក្សាត្រូវស្ដាប់ត្រូវរៀនឲ្យចេះ ថ្នាក់ទី2ត្រូវបដិបត្តិទៅបើចូលទៅដល់ថ្នាក់ទី3គឺបដិវេត គឺ ចាក់ធ្លុះនៅសច្ចៈធัวនឹងក្នុងលោកនឹងមានបណ្ណាប៉ុណ្ណឹងលែងញាប់ញោលែងអីទាំងអស់មានខ្លួនឯងជាទីពឹងពិតប្រកបហើយផ្លូវព្រះអង្គប្រាប់មកនៅតែចង់ឲ្យព្រះអង្គដើរជំនួសពុទ្ធមានទួនាទីត្រឹមតែត្រួសត្រាយផ្លូវឲ្យយើងដើរតែក្នុងគោលគំនិតពុទ្ធបរិស័ទនឹងមិនព្រមយល់ថា ពុទ្ធឲ្យផ្លូវពុទ្ធប្រាប់ផ្លូវ ចង់តែពឹងឲ្យព្រះអង្គដើរជំនួសវាទៅមិនរួចទៅមិនរួចទេដូចអ្នកដែលគេជួយធ្វើស្ពានយើងអញ្ចឹងជប៉ុនជួយស្ពានយើងអញ្ចឹងជួយត្រឹមតែធ្វើស្ពានទេតែឆ្លងមិនឆ្លងរឿងរបស់យើងអ្នកជួយនឹងជួយធ្វើស្ពានអញ្ចឹងអរិយមេនឹងជាស្ពានទៅកាន់ព្រះនិព្វានឃើញទេហើយទៅឲ្យពុទ្ធទៅដើរជំនួសមិនទៀតធ្វើហើយហើយ យើងឧទាហរណ៍ឧទាហរណ៍បន្តិចមើលឧទាហរណ៍ដល់ជប៉ុនកសាងស្ពានឲ្យ ហើយយើងទេស្ពានគ្រប់គ្រាន់នេះដល់ជប៉ុនមកពោខ្ញុំឆ្លងទៀតអញ្ចឹងហ៎អញ្ចឹងអត់ឲ្យជប៉ុនមកពោខ្ញុំឆ្លងទៀតអរិយមគ្គយើងស្ដាប់ពាក្យថាអរិយមគ្គហ្នឹងមគ្គហ្នឹងប្រែតែផ្លូវប្រែតែផ្លូវផ្លូវដ៏ប្រសើរអញ្ចឹងពាក្យថាផ្លូវគឺសម្រាប់ដើរមិនចឹងផ្លូវសម្រាប់ដើរហើយដើរដោយវិធីអីដើរដោយការសិក្សាបដិបត្តិ នឹងចឹងវិធីដើរហ្នឹងគឺដើរដោយផ្លូវចិត្តមែនតែនទៅនោះនឹងចឹងបានមានឱកាសពេលវេលាហ្នឹងព្រះសម្មាសម្ពុទ្ធមិនលើកលែងមិនលះបង់ឲ្យតែសត្វនឹងមានឧបនិស្ស័យសូម្បីតែម្នាក់ក៏ព្រះអង្គទៅប្រាប់ដែរពីព្រោះវាមិនងាយប្រាប់ទេ អំណាចប្រហែលពុទ្ធហ្នឹងក៏អត់ងាយប្រាប់សត្វលោកដែរពីព្រោះសត្វលោកច្រើនតែខ្ជិលចង់បានសម្រេចឯងឯង ទេហោដូចជាអ្នកនៅតាមជនបទអីម៉ែចេះតែទេសនាបញ្ញាបយលអីចឹងពេលតនេគាត់លេងតាបៀលេងតែកតុយលេខលេងតែស្អីចឹងទៅអាត្មាក៏ពូជអ្នកស្រែប៉ុន្តែដឹងរឿងហ្នឹងមិនអាត្មាចេះតែនិយាយហ្នឹងហើយចេះតែអូនតក្រហើយបំមើលគេអ្នកមានគេអ្នកផ្សារមានតនេណាមែនទេរវល់លេតនេហ្នឹងហើយដល់រវល់ចឹងហើយមានផ្ទះថ្មនៅចឹងសមអត់សមហើយសម បើកភ្នែកហ្នឹងគេគិតទេកៅឆាយកលទេឃើញអត់ព្រួយណាកណ្ដបើកភ្នែកមកធ្វើម៉េចឲ្យបានកៅឆាយសិនអីឯងបើកភ្នែកមករួស្ដាប់កតុយលេខវាខុសគ្នាអញ្ចឹងណាពុទ្ធប្រាប់ថាអំពើវាជាហេតុការងារហ្នឹងវាជាហេតុនៃសុខនិងទុក្ខយើងឃើញច្បាស់ច្បាស់មានចាំបាច់ទៅមើលជាតិមុខអីពីព្រោះអីបានវាក្រ ថាហេតុក្រនឹងវាមានពុទ្ធប្រាប់អាលវកយៈសួរព្រះអង្គ ថាតើធ្វើយ៉ាងណាដើម្បីឲ្យ បានទ្រព្យសម្បត្តិទៅព្រះអង្គព្រះអង្គថាឧទ្ថាតាវិនតតេធនាំងព្រះអង្គថាអញ្ចឹងបុគ្គលដែលប្រឹងប្រែងព្យាយាម ក្នុងកិច្ចការមុខរបររបស់ខ្លួនមិនខ្លាចនឿយហត់មិនឲ្យអន់ជាងស្មៅព្រោះស្មៅវាតស៊ូនឹងក្តៅត្រជាក់បានយ៉ាងណាមិញមនុស្សតស៊ូបំពេញព្យាយាមក្នុងកិច្ចការរបស់ខ្លួន គឺរមែងបានទ្រព្យសម្បត្តិវាខឹងថាការងារធំវាបានច្រើនទៅតូចវាបាន តាមតិចអញ្ចឹងអញ្ចឹងទៅ តាមនឹងព្រះអង្គទៅជួបព្រះអង្គផ្ទាល់គេណាបុគ្គលទៅជួបព្រះអង្គផ្ទាល់មានតែពីណាទៅសុំកតុយលេខព្រះអង្គគាត់ថាបើចង់បានទ្រព្យត្រូវតែប្រឹងហើយយើងមើលមើលរវាងគេអ្នកផ្សារគេប្រឹងមួយឆ្នាំម្ដងហើយប្រឹងរាល់ថ្ងៃរាល់ថ្ងៃនោះហើយទៅនៅបរទេសចឹងដែរខ្មែរយើងភាកច្រើនណាឲ្យតែមានបងប្អូននៅបរទេសហ្នឹងគិតថា អូបែបគេទៅកោបលុយយកហើយយ៉ាងអាត្មាទៅដល់បានដឹង ចេតនំតំណឹងប្រាប់បងប្អូននៅស្រុកខ្មែរហ្នឹងខ្លះនៅកាណាដាហ្នឹងគ្រាន់អត់ដែលមានពេលតភាកមីថងខ្វៅអីទេអត់ទេអត់មានទេព្រលឹមចេញទៅរហូតដល់ម៉ោង9ម៉ោង10អីមកដល់មកដល់ផ្ទះពិសាបាយអត់ទាំងមានពេលអង្គុយពិសាទៀតឈរឈរពិសាហើយមិនបានចានស្រួលទេអាចានចានអាប្រអប់យើងនោះអាប្រអប់ណាចានស្នោឬក៏ចានជួហូបឲ្យបោះចោលហូបបោះចោលណាព្រោះអត់មានពេលលាងចានទៀត ចឹងណាអ្នកខ្លះមានហាងប្រប៉ុណ្ណានៃចឹងលក់គ្នា4នាក់ហ្នឹងថាការងារពួកគាត់4នាក់ប្រហែលយើងខ្មែរ4 10នាក់ធ្វើធ្វើមិនកើតណាចឹងហើយបានគេមានលុយសល់ធ្វើបន់ធ្វើទៀនហ្នឹងវាសមមើលទៅសមសមតបានលុយមែនទេមើលទៅសមតបានលុយប៉ុន្តែអាត្មាថាអញ្ចឹងថាអើមកពីគេមានដើមទុនគេវាមានស្រាប់ហើយវាជាមានចុះបកណាក្រអត់សោះធ្វើម៉េច ថាក្រវាក្រហើយប៉ុន្តែយើងធ្វើតាមក្រទៅណាសក្រីមួយដើមហ្នឹងដាំកើតអត់យើងចង់ម្ដងទៅបើកហាងហ្មងមិនកើត ពីព្រោះនិយាយសេដ្ឋកិច្ចបន្តិចពុទ្ធហ្នឹងក៏ព្រះអង្គនិយាយពីសេដ្ឋកិច្ចហ្នឹងដែរប្រយោជន៍បច្ចុប្បន្នព្រះអង្គសម្ដែង4ឃើញទេថាមានគ្រប់រឿងទាំងអស់ណាស់តែយើងអត់សិក្សាទេគិតថាធម៌ហ្នឹងនាំមនុស្សឲ្យឈប់ធ្វើអីទេហោដូចទី1ព្រះអង្គថាឧទ្ធានសម្បទាប្រឹងប្រែង ណាឲ្យប្រឹងប្រែងក្នុងនាមជាករាវាសបើមនុស្សមិនប្រឹងប្រែងរក្សាសិលអត់បានទេប៉ុន្តែផ្ទុយទៅវិញយើងយល់ថារក្សាសិលដល់ឈប់ធ្វើការដល់ឈប់រស់ស៊ីវាខុសខុសអ្វីដែលពុទ្ធសម្ដែងមកហើយណាកាលណាបើចង់ឲ្យជីវិតនឹងល្អណាបើខ្ជិលធ្វើល្អអត់កើតបងសម្ដែងអញ្ចឹងឧទ្ធានសម្បទាទល់តែប្រឹងបើមិនប្រឹងទេរលទ្រពសម្បត្តិអត់បានបើរលទ្រពសម្បត្តិមិនបានធ្វើម៉េចទៅធ្វើកុសលអីកើតយើងគិតមើលមិនអញ្ចឹង ណាទៅធ្វើទៀនក៏អត់កើតទៅរសាសិលក៏អត់កើតប្រសិនបើ មិនប្រឹងប្រែងរកសម្បត្តិទ្របនឹងទេនឹងនិយាយសម្រាប់គរាវាសតែសម្រាប់បព្វជិតនេះផ្សេងបានព្រះអង្គថាឧទ្ធានសម្បទាឃើញទេឧទ្ធានសម្បទាឧទ្ធានៈហ្នឹងគឺការព្យាយាមអរហាត់ព្យាយាមក្នុងកិច្ចការងារហ្នឹងអាត្មានៅពីក្មេងនៅតាមស្រុកអាត្មាហ្នឹងមានការងារគ្រប់រដូវទោះបីជាមិនតាន់មានម៉ូតូជិះកាលនោះវាអត់តាន់ទំនើបទេ អត់តាន់មានឡានជិះប៉ិនជីវភាពប្រជាជនគ្មានពីណាជាពាក់គេរុំកោះហើយញាតិញោមកាត់មកនៅក្មេងៗណាអត់មាននរណាពពតនីគេលក់ដីស្រែលក់អីអស់ដល់ឥឡូវឥឡូវអស់ដីស្រែមកភូមិថ្មនៅសល់តែ2 3គ្រួសារនេះក្រៅពីហ្នឹងលក់ឲ្យគេអស់លីងហើយលក់ដីទិញដែកលក់ដីទិញម៉ូតូជិះអីចឹងទៅជាពាក់ធនាគារជាពាក់ចិនផ្សារគោកបីលក់ឲ្យចិននោះហើយទៅជួលវិចិនមកធ្វើវិញហ្នឹងឃើញផ្ទះធំធំឥឡូវហ្នឹងមិនមែនមាន មិនមានខ្លួនឯងដោយសេរីភាពអត់ជាពាក្យគេទេណានៅតាមភូមិនៅជនបទរាល់ថ្ងៃហ្នឹងជាពាក្យធនាគារជាពាក្យស្អីស្អីចឹងពីព្រោះអីមានមានមានពេលធ្វើការងារជាប់ជានិច្ចបានជាវាមិនទៅជំពាក់គេខែស្រូវប្រាំងធ្វើស្រូវប្រាំងខែស្រូវលើធ្វើស្រូវលើ រួចពីស្រែធ្វើជាការហើយរួចពីហ្នឹងធ្វើនេសាទគឺថាមួយឆ្នាំហ្នឹងវាមានការងារជាប់រហូតដល់អញ្ចឹងទៅ វាអត់សូវទិញរបស់ផ្សារអីច្រើនសូម្បីបន្លែផ្កាអីចឹងដល់ឥឡូវមួយឆ្នាំធ្វើម្ដងដល់ខែស្រែបានធ្វើប៉ុន្តែយើងមើលចំណាយចាយចាយរាល់ថ្ងៃមែនទេញាតិញោមចាយរាល់ថ្ងៃមែនទេចិនមិនក៏ចិនមិនសូវក្រចិនចាយរាល់ថ្ងៃដែរតែចិនចូលរាល់ថ្ងៃដែរមែនទេណែអាត្មាជួយគិតបន្តិចមិនក៏ចិននេះក្រតាមកពីចិន ចាយរាល់ថ្ងៃប៉ុន្តែចូលរាល់ថ្ងៃវាមានចូលវាមានចេញមានចូលមានចេញហើយដល់យើងអង្គុយចាំទៅធ្វើស្រែមួយឆ្នាំម្ដងដល់មួយឆ្នាំម្ដងទោះបីជាបាន10លានក៏ដោយទីបំផុតនោះខោអាវថ្មីស្លៀកមកក្ប្លែមឃើញមកហ្នឹងហើយតើឲ្យធ្វើដូចចិនមិនមែនទេអាត្មាចង់ផ្ដាំទៅញាតញោមបងប្អូននៅតាមជនបទហ្នឹងថាស្អីដែលកាត់ចំណាយរាល់ថ្ងៃដូចជាដាំបន្លែចិត្តផ្ទះ សក្រីជាផ្ទះពូចិនគេទៅធ្វើផ្សារហ្នឹងរាល់ថ្ងៃមិនបាច់ដាំអាហ្នឹងក៏បានដែរព្រោះវាមានចំណូលរាល់ថ្ងៃប្រសិនបើចិត្តផ្ទះធ្វើដូចមុនណាមានលហុងមានសក្រីមានស្អីស្អីស្អីស្អីនៅចិត្តផ្ទះហ្នឹងមានចាំបាច់ចំណាយអីទៅផ្សារច្រើននេះស្មាផ្ដាំទៅអ្នកស្រែនោះទេមិនមែននិយាយនេះទេពួកដីអ្នកផ្សារមានកន្លែងដាំសក្រីទេមានទេតើអូដីបន្តិចក៏ដាំដែរមែនណាឆ្លៀតអញ្ចឹងអ្នកខ្លះលើដបោផ្ទះគេដាំណា ស្មាដើរទៅតាម ជនបទហ្នឹងអត់អត់ដាំគួយទៅអ៊ុតកតុយលេខគួយទៅបាំងផ្លិតស្អីបាំងផ្លិតបៀហ្នឹងហើយដូចចឹងក្រវាសំហើយពូពេលវេលាហ្នឹងណាយើងកេងចំណេញទៅវិញទៅមកពុទ្ធសំដែងថាលបែងគឺជាប្រធាននៃសេចក្តីវិន័យពុទ្ធប្រាប់មិនស្ដាប់ព្រះអង្គសោះហើយចិត្តដំគ្នាថាងកាន់ពុទ្ធសាសនានឹងវាក្រមែនទេ ជាចិននៅផ្សារកាន់ពុទ្ធសាសនាហ្នឹងមិនក៏មិនក្រនឹងហែកឋិនរាល់ឆ្នាំនេះអ្នកហែធំធំមានតែចិនផ្សារហ្នឹងផងមិនក៏មិនក្រមែនអត់ហ្នឹងហើយក្រវាមានហេតុក្ររបស់វាទោះបីចំណូលអាត្មាផ្ដាំទៅបងប្អូននៅតាម ជនបទថា ចំណូលរាល់ថ្ងៃដូចចិនមិនមានប៉ុន្តែបើយើងដាំបន្លែបកាសម្រាប់ជាសម្លសម្រាប់បន្លែអីហ្នឹងមានន័យថាវាកាត់បន្ថយការចំណាយ អញ្ចឹងវាទល់តែមានអាការកាត់បន្ថយចំណាយហ្នឹងហើយពពុទ្ធបរិញ្ញាទាំងអស់អាទៅហ្នឹងព្រះអង្គបរិញ្ញាទាំងអស់ប៉ុន្តែគ្រាន់ថាទៅវត្តមិនសូវបានស្ដាប់ធម៌អញ្ចឹងអញ្ចឹងទេ ហើយម្យ៉ាងទៀតមិនដែល បានគិតថាពពុទ្ធនឹងណែនាំឲ្យរឿងអញ្ចឹងអញ្ចឹងទេយល់ថាសម្រាប់អ្នកកាន់សាសនានឹងតលចាំចាស់ទៅកាន់សិលសម្រាប់កើតឋានសួគ៌ព្រោះខ្លាចធ្លាក់នរកនោះណាខុសខុសពីអ្វីដែលព្រះសម្មាសម្ពុទ្ធចែករំលែកមកដូច្នេះប្រទេសមួយ ដែលគេអាចអភិវឌ្ឍស្រុកទេស គេទៅបានគឺដើរតាមប្រពុតនឹងឯងគឺគេត្រូវបង្រៀនប្រជាពលរដ្ឋរបស់គេនឹងឲ្យខ្លាំងគ្រប់គ្នាឲ្យចេះដើរគ្រប់គ្នាកុំឲ្យអសកម្មមើលអាមេរិកគណថាប្រជាជនអត់ការងារធ្វើតន្តិចអាមេរិកចង់បះជើង ពាក្យថាមានហ្នឹងមិនមានតែរដ្ឋមិនមានតែមន្ត្រីអត់ទេមករយៈសេដ្ឋកិច្ចធ្លាក់គណៈប្រជាជនរៀងអសកម្មខ្លះអស់ការងារហ្នឹងអាមេរិកចង់បះជើងដែរ យ៉ាងណាមិញ ស្រុកយើងចឹងដែរបើប្រជាពលរដ្ឋខ្មែរហ្នឹងគាត់អត់បានកែប្រែកន្លែងហ្នឹងទេចាំតែគេជួយហ្នឹងវាអត់អត់តាមទ្រឹស្ដីពុទ្ធសោះពុទ្ធបង្រៀនថាអត្តាហិអត្តនោនេថោពុទ្ធបង្រៀនអញ្ចឹងមិនយ៉ាងដែរលើទេដែរលើទេថាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងទៅវាស្រួលដកដង្ហើម ដូចញាតិញោមមានមុខរបរខ្លួនឯងចឹងមិនសង្ឃឹមដេកចាំសុំលុយពីណាចាយសួរថាតើជីវិតនឹងស្រួលទេហើយបើរកអីអត់បានអើយបងអើយសុំ100មកចិត្តដេកសុំពីនេះសុំពីនោះណាសួរថាតើចាយលុយអញ្ចឹងស្រួលចិត្តអត់ក្នុងនាមយើងជាមនុស្សទទួលការខុសត្រូវខ្លួនឯងទល់តែមានការងារខ្លួនឯងមុខរបរខ្លួនឯងអានឹងទៅវាស្រួលចិត្តចង់ធ្វើអីចង់ធ្វើបុណ្យចង់ជួយបងប្អូន គឺខ្លួនយើងមិនចឹងនេះណាពពុទ្ធបរិញ្ញអញ្ចឹងពពុទ្ធបរិញ្ញអញ្ចឹងចង់ជួយអ្នកដតីអ្នកត្រូវជួយខ្លួនឯងឲ្យមានខ្លួនឯងជាលំនឹងមកលើកឧទាហរណ៍មួយទៀតឧទាហរណ៍ក្នុងក្រុមគ្រួសារមួយទោះបី មានឪពុកជាអ្នកមានណាមានឪពុកជាអ្នកមាន សម្បត្តិអញ្ចឹងកូននឹងអស់កលាស់កមុំហ្នឹងណាហើយកូននឹងអត់ធ្វើអីដេកតែចាយសម្បត្តិរបស់ឪពុកហ្នឹងញញុំសម័យទៅអនាគតមកកូននឹងអត់ចេះរស់ស៊ីទេប៉ុន្តែ ដឹងថាឪពុកនៅឪពុករបានជាតែឲ្យចាយចិញ្ចឹមរហូតចឹងអាចទេបានតែអនាគតគ្រួសារនឹងមិនបើគាត់អត់ចេះរស់ស៊ីសោះនឹងតែអស់ពីឪពុកនឹងទៅចប់ហើយនឹងយ៉ាងណាមិញបើប្រជាជនខ្មែរយើងនៅតែពឹងអំណោយពីនេះពឹងអំណោយពីនោះជាពិសេសពីបរទេសមកជួយចិញ្ចឹមចិញ្ចឹមអត់បានប្រឹងប្រែងកិច្ចការងារដោយខ្លួនឯងទេ10ឆ្នាំទៀត20ឆ្នាំទៀតនៅតែប៉ុណ្្នឹង នៅតែប៉ុណ្្នឹងចឹងបានមានពាក្យមួយគេថាគេប្រាប់ប្រទេសគេដែលគេរីកចម្រើនហើយគេថាបើអ្នកមិនដឹងថាតើ100ឆ្នាំមុនមនុស្សរៀបរស់នៅរបៀបណាទេ អ្នកទៅ ស្រុកខ្មែរទៅឃើញហើយព្រោះស្រុកគេរស់អាមនុស្ស100ឆ្នាំមុនលែងឃើញហើយប៉ិនគេថាអញ្ចឹងគេថាបើអ្នកចង់ដឹងថា មនុស្ស100ឆ្នាំមុនមានជីវភាពបែបណាអ្នកទៅស្រុកខ្មែរទៅឃើញហើយ ប៉ុន្តែស្រុកខ្មែរកុំដើរតាមទីក្រុងចេញពីទីក្រុងបន្តិចទៅទៅតាមជនបទដាច់ស្រយាលអីទៅឃើញខ្ទួមកំសត់មិនមិនមិនមិនមានអស់អាហ្នឹងគឺជីវភាពប្រទេសគេកាលពី100ឆ្នាំមុនយល់ថ្មនិយាយថាម៉េចអស់អីនិយាយហើយទេរាល់ថ្ងៃប៉ុន្តែខាងដូចជាការឆ្លើយតបទៅសំណួរគេផងម៉ែនឹងយកទៅឲ្យគេស្ដាប់វិញថាដែលប្រពុតចាំបាច់ប្រោសអ្នកមានឧបនិស្ស័យហ្នឹង យើងត្រូវដឹងថាតើពពុទ្ធប្រោសដោយអ្វីប្រោសដោយការពន្យល់ប្រោសដោយ ប្រធัวទេសនាអញ្ចឹងបានជាមានពាក្យជាប់គ្នាថា សូមនិមន្តប្រោសទេសនាឃើញទេប្រោសទេសនានោះគឺពន្យល់អ្នកមានអបនិស្ស័យចុះបើអ្នកនឹងអត់ស្ដាប់ផងទៅនិយាយមិនស្កើតពីព្រោះការប្រោសរបស់ ពុទ្ធគឺការបញ្ចូលគំនិត បញ្ញាឲ្យមនុស្សចេះដើរឲ្យមនុស្សនឹងคลายទៅជាមនុស្សសកម្មណាដូចជាឪពុកចឹងដែលអាត្មាលើកមិញចឹងហ្នឹង ការជួយពិតប្រកបណាការចិញ្ចឹមវាចិញ្ចឹមហ្នឹងប៉ុន្តែជួយពិតប្រកបហ្នឹងគឺការផ្ដល់ចំណេះដឹងឲ្យកូនបង្រៀនកូនឲ្យមានមុខរបរបង្រៀនកូនឲ្យចេះ តស៊ូក្នុងជីវិតអត់ពីឪទៅរស់កើតរបៀបពុទ្ធជួយសត្វលោកហ្នឹងអញ្ចឹងឲ្យចេះគិតចេះពិចារណា ចេះធ្វើដោយខ្លួនដោយខ្លួនឯងនឹងអញ្ចឹងធម៌ទេសនាចប់ប៉ុណ្្នឹងឯងណាប្រាក់បូជាពធបានមែនវណ្ណាកណាគ្រប់អង្គមួយអង្គ 50000 7 7អង្គ7 5ដង35អីសល់ប្រហែលទៀតនឹងទុកឧបត្ថម្ភកម្មវិធីវិទ្យុភេសជ្ជៈងែកងែកឬត្អូញអត់ភេសជ្ជៈ